ជំរាបសួរប្រិយមិត្តនៅក្នុង Facebook ទាំងអស់ជាទីគោរពស្វាគមន៍កាលវិលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្ញុំចុងសប្តាហ៍នាម៉ោង9យប់ម៉ោងនៅក្នុងប្រទេសកម្ពុជា ជាកិច្ចបើកឆាកស្វាគមន៍ប្រិយមិត្តនាំមុខថ្ងៃនេះ គឺបានទៅលើប្រិយមិត្តវងរ័ត្ននិងយូធនឹមធីតាម៉ាតាំងកិននីកាន់នីបាទ ដាដាធីខេមរាកូនខ្មែរអឹមគង់ហ៊ុយឆៃចរិយាសុងចម្រើនរដ្ឋាអាម៉ៅហ្វូនណាហេងយូខេងយូហេងលោកគ្រឿងសង្ហារឹមអឺសុវណ្ណតារាខឹមលឹមហ៊ីលៀងអឺស្រីលៀបកឹមឈឹមស៊ីណាតារានីប៉ាង ប៉ាខួចវណ្ណៈវណ្ណៈម៉ាយ៉ាងម៉ាយ៉ាងប៉ាងសឹមសុមេតបាទសុកសែមឈួនកានិកាមករាពលកឆ្លងដែនអែមវុនលេងលីនិននិងផ្កាមលិះ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 ប្រធានបទថ្ងៃនេះ CM ពីលើមាន2តាមទម្លាប់ប៉ុន្តែបើយើងឈានចូលទៅដល់ប្រធានបទទាំងពីរនេះគឹមលីអ៊ីវ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីណា Pro William ការយល់ដឹងទៅដល់ទីនោះការយល់ដឹងទៅដល់ទីណាហ៊ុនសែនចប់ទៅដល់ទីនោះស្ដាប់សូតារាកើនបញ្ញា ស្ដាប់ច្រើនកាលណាដឹងការពិតស្ដាប់ហ៊ុនសែនកើតរົບចិត្តទូរទស្សន៍សូនតារា ស្រាប់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ប្រធានបទទី1គឺជា ប្រធានបទក្តៅសំខាន់ហើយក៏ជាការឆ្លើយសំណួររបស់មនុស្សជាច្រើនផងដែរដែលឆ្ងល់ហើយនឹងសួរតតគ្នា ថាតើហ៊ុនសែន ចម្រើនសិរីមង្គលខ្សួងឈៀនផ្ទេរអំណាចឲ្យកូនហ៊ុនម៉ាណែតនៅថ្ងៃណា ហើយ ថ្ងៃនេះខ្ញុំនឹងណាគៀងអ៊ូស៊ីស៊ីហានិយាយណានិខំពីបញ្ហានេះ បន្តិចខ្លីនៃប្រធានបទថ្ងៃនេះណែ ប្រធានបទទី2សូរិយាស្ត្រីមានចំណងជើងថាខ្ញុំសុនដារា ជាអវតារព្រះវិស្ណុពីថ្ងៃនេះតទៅពិភពលោកភពផែនដីទាំងមូលនឹងជួបភ្ជុះភ្លៀងផ្គររន្ទះធ្លាក់ព្រិលហើយមនុស្សលោកនឹងកើតស្លាប់ជារៀងរាល់ថ្ងៃបាទអានេះគឺជាបុណិច័ន្ទនៅក្នុង គីងហឿងប្រធានបទទី2ពេជ្រសារាអញ្ចឹងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតសច្ចៈបុណ្យទូរទស្សន៍សូនតារា ស្រាត់ខោជន់ផ្ដាច់ការសម្ដេចសេរតនាផ្លាស់ប្ដូរផ្នត់កម្រិតរដ្ឋជាស្ដាកូនខ្មាំងកោនិងរតនារតនីមុននឹងចូលទៅដល់ប្រធានបទដែលសំខាន់នៅថ្ងៃនេះ មានគ្រឿងខ្លែង2បើកឆាក់ដែរ ថ្ងៃនេះម្សិលមិញខ្ញុំបានសរសេរអត្ថបទមួយខ្លី Jane David អំពីជំនឿសន្ត្រាជុងហើយ ប្រធានអត្ថបទនេះ status នេះសូមទោះព្រមសូមបន្តិច បាទខ្ញុំក៏បានអឺទទួលសារនៅបងប្អូនយើងមួយ ចំនួនគាត់ផ្ញើមកដែលគួរឲ្យចាប់អារម្មណ៍ហើយខ្ញុំត្រូវតែបកស្រាយទៅនឹងបន្តិចខ្ញុំថាសាមូអែលវ៉ាពេលដែលអ្នកជឿអ្នកលែងឆ្ងល់ហើយនេះខ្ញុំធ្លាប់និយាយនៅក្នុងកម្មវិធីផ្សាយផ្ទាល់ដែរ ពេលដែលអ្នកលែងឆ្ងល់អ្នកលែងមានសំណួរអំវណ្ឌីពេលដែលអ្នកលែងមានសំណួរពន្លកសខួរក្បាលរបស់អ្នកនឹងคล้ายជាធំសម្រាម ជាចាក់អីចូលក៏លែងឆ្ងល់ដែរលែងសួរដែរគីមតាល់ចាក់ក្រវ៉ាល់ មានបងប្អូនជាច្រើនរហូតដល់ទៅ90%ទៅចុះកសិករសម័យបច្ចេកវិទ្យាគាត់ណែយល់នៅសាររបស់លោកគ្រូម៉ារីសម្បូរហើយក៏មានណាមិត្ត CPP យើងមួយចំនួនយិបសុខួរគាត់ណាចាញ់ផ្ចាលប៉ុន្តែនឹងជារឿងធម្មតារឿងមួយទៀតគឺមានបងប្អូនយើងមួយចំនួន គាត់មាន ការមន្ទិលសង្ស័យនៅក្នុងចិត្តគាត់មិនហ៊ានខមមិនគាត់ខ្លាចថាខុសចិត្តរបស់ខ្ញុំ ឬក៏ខុសចិត្តរបស់គាត់ ឬក៏ខុសចិត្តប្រិយមិត្តវ៉ាន់នួនហនគាត់ក៏បានមានសំណួរមួយដ៏ល្អដែលខ្ញុំត្រូវតែនិយាយដូចតទៅផានីលឹមលោកគ្រូនិយាយថាគាត់សរសេរវែងតិចណេះសូប៊ឺណាសើ ជំនឿពេលដែលអ្នកជឿអ្នកឈប់ឆ្ងល់ពេលដែលអ្នកឈប់ឆ្ងល់អ្នកអត់សួរពេលដែលអ្នកអត់សួរខួរក្បាល របស់អ្នកคล้ายជាធុងសំរាម ពេលហ្នឹងគេដាក់អីក៏ចូលដែរចុះអ្នកដែលជឿលើព្រះពុទ្ធសាសនាយូសូហ្វាន់ ណានិងសាសនាដតីសុខទី1តើអាចជាខួរក្បាលធំសម្រាមដែរឬទេ បងប្អូនអានឹងគេហៅថាកូនសិស្សសន្តរាជខុសមែនបងប្អូនអានឹងកូនសិស្សសន្តរាជហ្នឹងណាមានន័យថាខួរក្បាលក៏អត់សម្រាមទេខ្ញុំដាក់ចំណុចនេះខ្ញុំចង់ឲ្យបងប្អូនសួរថាតាមពិតណាចាចាឡាខ្ញុំមិនបងប្អូនត្រូវដឹង ថាចេះធុនតារាវី សូនតារាមិនរត់នឹកអត់ឃើញទេខ្ញុំត្រូវដាក់ថា ជំនឿឬក៏ជឿទៅលើជនទុច្ចរិត ឬក៏ជឿមិនសមហេតុផលខ្ញុំធ្វើដាក់អាហ្នឹងឯងបានវាត្រូវឯងបងប្អូនមានឆ្ងល់ទេឈឹមស៊ីណាហេតុអីបានជាសូនតារាមិនសរសេរថា ពេលណាដែលអ្នកជឿមិនសមហេតុផល អ្នកលែងសួរពេលអ្នកលែងសួរ សវណ្ណនៃដួងអ្នកលែងឆ្ងល់ពេលដែលអ្នកលែងឆ្ងល់ខួរក្បាលរបស់អ្នកធំសម្រាមអានេះសំអូនសូឡាតាប៉ុន្តែខ្ញុំអត់ថាអញ្ចឹងទេខ្ញុំលុបអាពាក្យថាមិនសមហេតុផលចេញខ្ញុំដាក់តែអញ្ចឹងដើម្បីអីពីព្រោះខ្ញុំចង់ឲ្យបងប្អូនយើងសួរឆាលីមុនពីព្រោះពេលដែលបងប្អូនយើងសួរមានន័យថាខួរក្បាលបងប្អូនយើងមិនមែនជាធំសម្រាមបងប្អូនយើងត្រូវសួរថាហា ហើយចុះអ្នកជឿប្រពុទ្ធសាសនានោះស៊ីសវត្តមរៈជាតិចុះអាហ្នឹងមិនអីគេមិនគួរក្បាលធំសម្រាមដែរហើយចុះអ្នកជឿសាសនាដតីនោះជឿសាសនានៅព្រហ្មញ្ញសាសនាព្រះវិស្ណុនៅទីទីខ្ញុំនិយាយធឿនស្រឡាញ់ជាតិអានឹងគូក្បាលធំសម្រាប់មកជំនឿជឿសាសនាផ្សេងផ្សេងហ្នឹងនេះសម្ដេចសេនរតនាអង្គធកម្មៈអានឹងគឺគូក្បាលធំសម្រាប់ដែរខ្ញុំសូមអរគុណនៅប្រិយមិត្តមិនមែនម្នាក់ទេ បើជាមិនក្រោម6 7នាក់មេត្តភូមិកងវងស្រីបែបដែលគាត់ប្រតិកម្មសួរខ្ញុំរឿងហ្នឹងខ្ញុំក៏សោចស្កាយលើចឹងសោចនឹងខ្ញុំផ្ញើរូបកតុកតាមួយទៅ សោចក៏ថាសូមលោកគ្រូជួយបញ្យលផង ចុះអ្នកដែលជឿព្រះពុទ្ធសាសនាបងប្អូនមានអ្នកខ្លះបកស្រាយខុស ខ្ញុំឆ្លៀតឱកាសក្នុងនាមជានិស្សិតទស្សនវិជ្ជាទេវិឆ័យវងសា បើកាលណាខ្ញុំនិយាយខ្ញុំមិននិយាយក្នុងនាមសាសនាទេព្រោះទស្សនវិជ្ជាមានមុខវិជ្ជាសាសនាណែគង់សុខសាន្ត KH ខ្ញុំក្នុងនាមជា អ្នករៀនទស្សនវិជ្ជាខ្ញុំលើកទស្សន័យបន្តិចទេចុះបងប្អូនពាក្យថាសទ្ធាជ្រះថ្លា មានន័យថាម៉េចដែរនៅក្នុងពុទ្ធសាសនាពាក្យនេះសំខាន់ជាងគេណាសទ្ធាជ្រះថ្លាមានន័យថាជឿ ដោយអត់មានសង្ស័យជ្រះថ្លាមិនជឿសុបទេណាមិនមែនជឿសុបទេជឿណាយុសប៊ុនធឿនដោយអត់មានសង្ស័យជ្រះថ្លាស្រឡះចិត្តសទ្ធាសទ្ធាហ្នឹងមិនមែនល្អធ្វើបុណ្យទេពាក្យបងប្អូនទៅសួរបដិជនដែលបួសចុះគេថាសទ្ធាជ្រះថ្លា នៅក្នុងព្រះពុទ្ធសាសនាមានន័យថាជឿ ដោយស្រឡះដោយឥតសង្ស័យដោយឥតងាករេ ដោយមុតស្រួចដោយច្បាស់លាស់ណាទៅលើព្រះពុទ្ធសាសនាមានន័យថាម៉េចមានន័យថាជឿទៅលើធម៌មាគីដែលព្រះពុទ្ធត្រាស់ដឹង ថាជាធម៌ពិត ថាជាធម៌ដែលនាំមកនៅ ការរំលត់ទុក្ខ ថាជាធัวដែលនាំមកនៅសេចក្តីស្ងប់ថាជាធัวដែលនាំមកនៅសុខសន្តិភាពថាជាធัวដែលនាំទៅរកនិព្វានដែលរំលត់ទុកអាហ្នឹងណាពូឡាគីបាទអាហ្នឹងគឺបងប្អូនបងប្អូនយើងអាដូចជាខាងខ្ញុំមានពេលខ្លះបាត់ view បាត់បាត់ view មានពេលខ្លះបាត់ comment ខ្ញុំមិនដឹងយ៉ាងម៉េចលើយើងនិយាយតចុះបើបានប៉ុណ្ណាយកប៉ុណ្ណឹង ជួនកាលមកពីសូរិយាខ្មែរទុនមកពីអ៊ីនធឺណិតណាបើបានប៉ប៉ុណ្ណាយកប៉ុណ្ណឹងទៅព្រោះប្រឈប់បិទឡើងវិញក៏អត់កើតដែរអានេះខ្ញុំនិយាយបញ្យល់តិចមកណាហេតុអីអានឹងគេហៅថាជំនឿមានហេតុផល ជំនឿមានហេតុផលច្បាស់ពូសវណ្ណាណាស្លាវីអញ្ចឹងយើងត្រូវជឿជំនឿមាន2វាមានជំនឿមិន សមហេតុផល ជំនឿខុស និងជំនឿត្រូវជំនឿសមហេតុផលជំនឿសមហេតុផលដូចជាបងប្អូនជឿព្រះពុទ្ធសាសនា គឺជាជំនឿត្រូវជំនឿសមហេតុផលមិនយ៉ាងជឿថាតាមផ្លូវព្រះពុទ្ធគឺឈានទៅដល់និព្វានឈានទៅដល់សេចក្តីស្ងប់ឈានទៅដល់សេចក្តីសុខឈានទៅដល់សន្តិភាពឈានទៅដល់សាមគ្គីភាព ឈានទៅដល់សុខដុមរមនាផែនដីក៏អាចคล้ายជាឋានសួគ៌បានដែរណែរមេតាអ៊ុំនៅ ក្នុងជំនឿដ៏ត្រឹមត្រូវហើយមានទ្រឹស្ដីយ៉ាងច្បាស់គឺត្រឹមត្រូវទ្រឹស្ដីបងប្អូនមើលទ្រឹស្ដីពុទ្ធសាសនានៅក្នុងធម៌មាន សច្ចធម៌មានអរិយសច្ចធម៌មានធម៌សម្រាប់អនុវត្តហើយយើងទាំងអស់ហ្នឹងវាអត់មានអីមួយមួយទៀតនៅក្នុងពុទ្ធកាលបងប្អូនដែលលើគេហៅថាព្រះឈ្នះមីទេ ព្រះឈ្នះមារមានន័យថាពេលដែលព្រះពុទ្ធត្រាស់ដឹងនឹងមារបានផ្ចាញ់អស់ហើយហើយមារនឹងទៅធ្វើល្អចរិតដល់កូន មិនមែនមានកពេចកប៉ុកទេណាមានពេលខ្លះសុទ្ធតែជាមេសាសនាធំធំនៅក្នុងព្រហ្មញ្ញសាសនា មានសាវកពុទ្ធមួយអង្គឈ្មោះប្រកាសបៈជាមេសាសនាធំណាស់ដែលមានអតិពលមានអ្នកដើរតាមរាប់ម៉ឺនរាប់ពាន់អ្នកហត្តរីស៊ីណាតែឯនេះទៅផ្ចាញ់ប្រពុទ្ធ ត្រូវចាញ់បងប្អូនណាចុះឥឡូវយើងមើលនៅស្រុកខ្មែរអ្នកដែលតាំងខ្លួនជាត្រាស់ដឹង មានហ៊ានដើរឲ្យគេផ្ចាញ់ក្រៅទៅពីនិយាយម្នាក់ឯងហែម TV សូនតារាអ្នកបើខ្ញុំខ្ញុំបើកឲ្យគេផ្ចាញ់មកសេរីបើកវេទិកាឲ្យសួរមើលនេះដូចប្រពុតប្រពុតបើកវេទិកាឲ្យសួរតាប្រពុតនិមន្តទៅណាក៏គេតាមផ្ចាញ់តាមសួរតែសួររហូតតអ្នកអ្នកសួរប្រឆាំងលែងមានហេតុផល ធ្វើឲ្យ អ្នកដែលសួរធ្វើឲ្យអ្នកប្រឆាំងនឹងវា អត់ធ្មន់ហេតុផលវាអត់ច្បាស់ដោយសច្ចធម៌ចឹងជំនឿត្រូវចុះជំនឿខុសជំនឿខុសក្នុងពុទ្ធសាសនា គឺណេះមិនឲ្យយើងជឿទៅលើ ថ្វាយបង្គំណេះទៅលើ ពួកអរុបអរិយអ្នកតាដូចដុំថ្មអ្នកតាឯបាននិយាយថ្វាយបង្គំយើងទៅសួរបដិគុណសានសុជីអីគាត់និយាយដូចខ្ញុំទោះខ្ញុំអត់សូវចេះភាសាសង្ឃថាដូចសូនរាអញ្ចឹងបាទណា អានឹងជាពិសេសប្រសង់ណានៅក្នុងធម៌វិន័យពុទ្ធរាជនីភ្លើងទៀនគឺគេហាមដាច់ខាត បាបធ្លាក់នរកហ្មងមុនគមស្ដោះផ្លុំអូមអាមអានឹងណាគឺប្រឆាវាជាដុំភ្លើងនៃកិលេស អាយ៉ែមចន្ទថាអញ្ចឹងអានេះខ្ញុំគ្រាន់តែរៀបរាប់ប៉ុណ្ណឹងទេបងប្អូនយើងគាត់សួរវាឆ្ងល់ថាលោកគ្រូបើសិនជាយើង សួរថាអ្នកជឿគឺខួរក្បាលនឹងคล้ายជាធំសម្រាមអានឹងគឺជាជំនឿទេពវិសដាដែលមិនសមហេតុផលនៅក្នុងពុទ្ធសាសនាជំនឿដែលមិនសមហេតុផលដូចយើងជឿលើដុំថ្ម អ្នកតាដូចជាយើងជឿនឹងចប់គេថាជាពុទ្ធដុំថ្មតែអានឹងនិមិត្តរូបទេនិមិត្តរូបទេមែនទេ គឺអត់មាន ដូចយើងចេះយើងនិយាយទៅ វាប៉ះពាល់បងប្អូនយើងប៉ុន្តែវាការប៉ិត process ឧទាហរណ៍ថានៃសត្វសត្វសររៈយើងពេលចាក់ឆ្នោតអ្នកជាពិសេសអ្នកលេងឆ្នោតហ្នឹងឯងពេលចាក់ឆ្នោតហ្នឹងនេះមិនយកអាអេដូចខ្ញុំដឹងណាវិធីផ្សេងផ្សេងធ្លាប់ នៅខ្ញុំធ្លាប់ជួបប្រទេសខ្លះខ្លះគេយកម្សៅទៅរោយលើកញ្ចក់ នៅឡាវវាមានហើយគេយកចេកមកស្និតហើយនឹងធូប3សរសៃទៅថ្វាយបង្គំព្រះសឹមចន្ទរារូបពុទ្ធណារូបពុទ្ធហ្នឹងគេហៅព្រះក្រោយមកទៀតគេផ្កាប់កញ្ចក់មួយម៉ោងក្រោយមកគេទៅមើលគេទៅមើលទៅធម្មតាមួយសៅមុនដល់កណាផ្កាប់ទៅវាល្អិលវាល្អិលលើកញ្ចក់ដឹងស្អីកវែងកវាមស៊ីឡុកដល់កវែងកវាមទៅ គឺគេយកអានឹងមកព្យាករលេខហើយកាត់អត់ចេះខុសប៉ុណ្ណា មនុស្ស5នាក់មនុស្ស10នាក់មើលឃើញខុសទាំង10គ្នាខ្ញុំថាហ្នឹងដូចលេខកាច់កុងហ្នឹងលេខ8ហ៎មិនលេខ8ហ្នឹងលេខ3មិនលេខ3មកកតុយវិវត្តហ្នឹងលេខ2ហ្នឹងលេខ2លេខ7ឥឡូវចាក់ចាក់តាមសិនដល់ចាក់មកឆ្នោតគេថាចាក់73 73អានេះសាលូណាវាចេញ66ទៅមើលកញ្ចក់ឡើងវិញទូមកពីភ្នែកហើយមើលវាមិនត្រូវនេះព្រះឲ្យព្រះឲ្យលេខ66តើបងប្អូន ចុះធម្មតាចាក់ម្សៅលើកញ្ចក់ហើយយកកញ្ចក់ទៅផ្កាត់អាពេលវាផ្កាត់ហ្នឹងអាម្សៅវាមិនហូរផែនទីកវែងកវ៉ាម៉ៃពេញហ្នឹងទាំងអស់ហើយយើងថាចេញឲ្យតែ ឆ្នោតចេញជីផាត់បណ្ដូលចិត្តឲ្យតែឆ្នោតចេញកាត់អីក៏អត់ចេះខុសដែរមិនយកអាផែនទីកវែងកវ៉ាហ្នឹងជាងចង់គូសទៅអាលេខស្អីកវ៉ាណាអាហ្នឹងណាបងប្អូនអាហ្នឹងគេហៅថាជំនឿខុសជំនឿខុសគឺត្រង់និយាយថា នៅក្នុងពុទ្ធសាសនា គឺអ្នកដែលស្គាល់ធម៌ អ្នកដែលស្គាល់ធម៌គឺស្គាល់ពិតហើយណាហើយអ្នកអត្តាហិអត្តណោនេថោខ្លួនទីពឹងខ្លួនឧទាហរណ៍យើងមានអាសន្នអានឹងគាត់ជាជំនួយចិត្តទេ យើងប្រឡងឯងមានជំនួយចិត្តយើងយកចេកមកស្និតយកធូបទៅដុតនៅកន្លែងរូបនៃពុទ្ធបដិមាករូបពុទ្ធបដិមាណាអានឹងដុំថ្មជួយយើងអត់បានទេជួយយើងគ្មានអត់បានទេបាទ ជួយខ្លួនយើងគឺអត្តាហិអត្តណោនេថោប៉ុន្តែហើយបងប្អូនទៅសួរលោកសំដែលដែលដែលប៉កែប៉កែដែលរៀនសូត្រចេះដឹងជ្រៅជ្រះណាអានឹងជានិមិត្តរូបទេពេលនេះយើងអត់មានយកចេកទៅថ្វាយបង្គំដុតមកព្រះដុំថ្មមកជួយយើងបានអត់ទេគឺអំពើរបស់យើង មនុស្សដែលមានធម៌នៅក្នុងខ្លួនអានឹងគឺជាព្រះហើយ នេះគឺទទួលស្គាល់ហើយអញ្ចឹងខ្ញុំស្រ័យបំភ្លឺនៅសំណួរបងប្អូនយើងតនេះបន្តិចយុវជនអបេប្រជាធិបតេយ្យគឺត្រង់ថាជំនឿទៅលើទុច្ចរិតជន ទៅលើការបោកប្រាស់ទៅលើមនុស្សដែលមិនសមហេតុផលឧទាហរណ៍ដូចជាជំនឿទៅលើពួកភ្នំកូលីនជំនឿទៅលើពិភពលោកណាដែលខ្ញុំថាបើយើងមិនចេះអានឹងគឺជំនឿដែលវាស្គួតណាដែលខ្ញុំថាធំ សម្រាមខួរក្បាលទេវាអត់ចេះសួរ យើងនិយាយថាអូទាចេះចោះសិនកងងាខ្ញុំនិយាយតែសំណួរម៉ាត់កុំនិយាយច្រើនមុននឹងបញ្ចប់គេថាទឹកលិចពិភពលោក បើមិនទៅ ភ្នំកលែនទៅចំការព្រំញីព្រំញីយមទេអានឹងនឹងងាប់យើងត្រូវឆ្ងល់ថាចោះអាអ្នកជឿនឹងគេថា កេងយើងតាំងខ្លួនជាព្រំសង្គ្រោះលោកហើយយើងនិយាយនឹងមិននិយាយ មិនមែនសារយើងនិយាយទៅកាន់តែសមាជិកល្ងីល្ងើ2 3000នាក់ឯណា យើងនិយាយទៅកាន់ពិភពលោកទាំងមូលហើយយើងសង្គ្រោះលោក ចុះបើមនុស្សលោកនឹងវាជឿឧទាហរណ៍ថាខ្ញុំនិយាយថាបាងកករលំភ្នំពេញរលាយទៅចុះឧទាហរណ៍ប្រជាជនបាងកកជាង10លានអ្នកបងប្អូនណាបើសិនជាអ្នកបាងកកជឿហើយនាំនេះរត់មកភ្នំកលៀនអស់បាទសុភ័ណ្ឌអូតើវាមានកន្លែងណានៅទៅនៅទៅណាតប្រែកលាតព្រំប្រែកលាឲ្យមនុស្សទៅជាសម្បោច អាហ្នឹងវាបើយើងសួរបើប៉ុណ្ណឹងយើងវាដូចចូលអញូទៅវាយក្បាលវាលេងឈួតសៅសរិតវាលេងល្ងីល្ងើហេតុអីអាមកពេលយើងវាអត់សួរឥឡូវខ្ញុំសួរទៅប៉ុណ្ណឹងទេចុះហើយអ្នកឯងថាខ្ញុំនេះបើអ្នកឯងមិនយល់ទេអ្នកឯងកុំជំទាស់គេមិនហៅអ្នកឯងមកទេគេនិយាយសម្រាប់តែនេះអើបើអ្នកឯងនិយាយចឹងកុំហោះ Facebook ហៅគ្នាទៅនិយាយតែ3 4ប្រហែល10000នាក់ចុចឈ្មោះទៅទូរស័ព្ទប្រាប់គ្នាទៅបើអ្នកឯងនិយាយប្រាប់ Facebook ហើយបើគេប្រឆាំងណែទៅតតាំងមានន័យថាអ្នកឯងចង់ឲ្យគេជឿលើអ្នកឯងហើយចុះបើឥឡូវឃើញគេឯកភាពចុះនេះអាមអាមអាពៅគេឯកភាពតាមអ្នកឯងចុះហើយចុះបើមនុស្សមកតាមបានកកទាំងអស់គេជឿលើព្រំស្នាហើយថាពិតជាលិចមែនតោះយោមកភ្នំកលែនអើខ្ញុំគាត់នឹងជម្រាបបងប្អូនណាខ្ញុំនិយាយតាំងពីថ្ងៃដំបូងខ្ញុំនិយាយថានឹងអាជីវកម្មច្របោកទេតន់សម្ដេចចិត្តល្អយកឡានទៅដឹកអាអ្នកលមមលមមឆាប់ចេញហើយទៅ ប្រយ័ត្នតិចទៀតគឺមិនស្នាដេញមិនអស់បាយឲ្យស៊ីដំបូងថាដើម្បីធ្វើអាជីវកម្មដល់រឿងនឹងវាបែកការប៉ុន្តែអានឹងហ៊ុនសែនប្រើទេណាអានឹងហៅឆ្កែសម្ដេចទេជាយុទ្ធសាស្ត្រដែលហ៊ុនសែនគាត់លេងលខោនទេប៉ុន្តែទោះយ៉ាងណាក៏ដោយពេលដែលហ៊ុនសែនលេងលខោនហ្នឹងយកឡានទៅដឹកប្រញាប់ចេញប្រយ័ត្នតិចទៀតគឺមានស្នាដេញមិនចឹងតិចទៀតចម្រាញ់ហ្នឹងហ្នឹងចម្រាញ់ទុកនៅសល់វាជា100 100ហ្នឹងបង់លុយប្រចាំទេពូពៅចាណាទៅចេះជប់លុយហ្នឹងហ្នឹងតិចទៀតនៅសល់តែ100 200នាក់ ដើម្បីអង្គុយមានកាមេរ៉ាដូចគាត់យើងគេថត ផ្សាយណាឆោសាកៅតាម Facebook ឲ្យបងប្អូនយើងភាក់ផ្អើលតែប៉ុណ្ណោះ ហើយក្រៅពីនឹងបងប្អូនខ្ញុំជឿតិចទៀតដល់វគ្គប្រយ័ត្នអាអ្នកទៅនឹងបងប្អូនអ្នកខ្លះមិនមែនជឿទេអ្នកខ្លះទៅចូលអត់មានដឹងថានឹងគេទាលុយណាទៅដេកស៊ីដេកស៊ីសបាយនៅស្រុកខ្មែរខ្វះអីស៊ីណាអញ្ចឹងខ្ញុំគាត់នឹងជម្រាបប្រយ័ត្នមានអ្នកខ្លះគេដេញចាញ់វិញ បើទាន់មានឡានខ្លាចតែហ៊ុនសែនក៏ដកឡានចេញមិនដឹងបើហ៊ុនសែននៅទុកឡានអានឹងសំណាងល្អណាបញ្ញាប់ចេញឲ្យលៀមសួងចានពិសីអញ្ចឹងបានតែខ្ញុំថាបងប្អូនត្រូវចេះឆ្ងល់ត្រូវចេះសួរបើបងប្អូនលែងឆ្ងល់លែងសួរបងប្អូនខួរក្បាលណាចៅរតនៈជាធំសម្រាមប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជន់បដិការជនសេងផ្លាស់ប្ដូរផ្នែកកម្រិត គ្រឿងក្លែមទី2មុននឹងឈានចូលទៅដល់ប្រធានបទសំខាន់មូលីណាបានរឿងគ្រឿងក្លែមនេះប្រិយមិត្តមួយរូបគាត់ទៅ ពីស្រុកបារាំងទៅឥឡូវនេះគាត់នៅស្រុកខ្មែរគាត់ផ្ញើសារជាសំឡេង មកខ្ញុំ ពីស្រុកខ្មែរបាទ Team Rice គាត់ថាលោកគ្រូខ្ញុំទៅជួបបងប្អូនគាត់ផ្ទាល់ហ្មងបងប្អូនគាត់ធ្វើការនៅក្នុងគណៈបកប្រជាជន ពេលនោះគាត់និយាយពីឈ្មោះសូនតារាគូមានគាត់មានចេតនាគាត់ថាគាត់មានចេតនាចង់ឲ្យបងប្អូនគាត់លេងគីមមួយ នៅ ស្រុកខ្មែរហ្នឹងស្ដាប់សូនតារាដែរណែគាត់ថាស្រិតតែពូគាត់ប្រតិកម្មថាឥឡូវឯងមើលមើល សម្បត្តិរតនៈនៅស្រុកខ្មែរភូមិយើង ពីមុននឹងវាអត់អញ្ចេះអត់អញ្ចោះប្រទេសជាតិយើងណាឯងមើលទៅហើយគាត់ហៃនេះភាសាខ្ញុំទេគាត់ចង់និយាយថាគាត់និយាយថាមើលទៅភូមិយើងមុនណាមុខផ្ទះយើងនឹងផ្លូវរទេសគូដើរហុយឲ្យជប់ឥឡូវឲ្យឃើញទេចាក់គ្រោះចាក់កស៊ូណ៎ យើងមើលពីដើមខ្មែរយើងរឡានមកគ្រាប់គ្មានផងឥឡូវយើងឃើញទៅភ្នំពេញស្ទះចរាចរណ៍ពួកក្រៅប្រទេសនឹងដែលជឿសូនតារាសរំឯកគឺដោយសារតែពួកនឹងណាវាមិនដែលមកស្រុកខ្មែរណាវាអត់មកមើលឃើញការអភិវឌ្ឍវាអត់មកមើលឃើញការរីកចម្រើនវាជឿតតគ្នាទៅលើពួកញុះញង់ពួកអាបោកប្រាស់អញ្ចឹងទៅ តាម ពិតប្រទេសកម្ពុជានេះសបាយនឹងការអភិវឌ្ឍមានការជឿនលឿនណាស់ ហើយបងប្អូនណាខ្ញុំយកខ្ញុំលើកអានេះយកមកធ្វើគ្រឿងក្លែមដោយសារអីដោយសារតែខ្ញុំគិតថាអញ្ចេះមីនីអុយមីនីមនុស្សខ្មែរយើងសឹងគ្រប់គ្នាលឺអាណងអ្នកដែលទៅពីក្រៅប្រទេសទៅគាត់ក៏អត់តគាត់ថាគាត់តគាត់យកនឹងមកប្រាប់ខ្ញុំហើយពេលនោះខ្ញុំម៉េះគាត់សួរថាតើលោកគ្រូត្រូវឆ្លើយយ៉ាងដូចម្ដេចខ្ញុំក៏ជម្រាបគាត់ថា បើគាត់និយាយអញ្ចឹងយើងអត់ចាំបាច់ឆ្លើយទេប៉ុន្តែបើយើងឆ្លើយយើងត្រូវនិយាយថាកាលពី30ឆ្នាំមុនប្រទេសកម្ពុជាវាអត់មាន iPhone បែឡា Harry នៅប្រទេសណាក៏វាអត់មានដែរព្រោះ iPhone ទើបកើតថ្មីនៅក្នុងប្រទេសកម្ពុជាកាលពីមុនវាអត់មាន Facebook ណាកាលពី20ឆ្នាំមុន ប្រទេសណាក៏វាអត់មានពួក Facebook មកទៅបង្កើតហើយពិភពលោកយើងនេះណាអាគឺវាដើរទៅទោះបីជាប្រទេសមានក៏ដោយប្រទេសក្រក៏ដោយប្រទេសមានសង្គ្រាមក៏ដោយវាតែងតែទទួលឥទ្ធិពលព្រោះចំនួនបច្ចេកវិទ្យាប៉ុន្តែខ្ញុំអត់បញ្យល់ប្រាប់គាត់អត្ថនៈនឹងទេណាប្រាប់គាត់តែអញ្ចឹងទៅបានហើយព្រោះរឿងនេះពួកខ្ញុំរំលឹកនៅស្រុកហាងកាហ្វេម្ដងខ្ញុំធ្លាប់និយាយមានគណៈបច្ចុប្បន្នគេក្រែងក្អាងគេនិយាយអញ្ចឹងទៅនៅហាងកាហ្វេគេថាចាំទៅលោកគ្រូទៅឯងមែនទេ ហើយដល់ទៅពេលខ្ញុំទៅគាត់ចាប់ដើមនិយាយឲ្យលឺហើយប៉ុណ្ណឹងវាចេះណែគេចេះតែនាំគ្នាមើលមុខខ្ញុំញឹមញឹមបើដូចខ្ញុំធ្លាប់និយាយច្រើនដងអត់ដឹងគាត់នឹងបងប្អូនគាត់ថាអញ្ចឹងគាត់ថាអូឥឡូវនេះស្រុកខ្មែរ570ទូរស័ព្ទ iPhone មាន Facebook កាលពីមុនណាជីតរទេសគោបាញ់ចពីមកៅស៊ូរកស្អីមិនទាំងមានផងឥឡូវយើងមើលមើលការដឹកនាំរបស់សម្ដេច លឿនសំណាងតើវាយ៉ាងណាហើយពេលនោះខ្ញុំលូកមាត់ហ្នឹងណាខ្ញុំលូកមាត់មួយម៉ាត់ខ្លីបាញ់មិញណាខ្ញុំថាកាលពី20ឆ្នាំមុនណាកម្ពុជាវាអត់មានអត់មាន iPhone ហើយនឹង507ប្រទេសណាក៏អត់មានដែរព្រោះ507វាទើបចេញប្រហែលឆ្នាំនេះហ្នឹងកាលហ្នឹងខ្ញុំនៅស្រុកខ្មែរឆ្នាំ2017ឆ្នាំ2017បងប្អូនណាខ្ញុំថា507 ទៅចេញឆ្នាំ2015 2016 2017នេះហ្នឹងអញ្ចឹងនៅប្រទេស iPhone ដូចគ្នាដែរមិនថាតែស្រុកខ្មែរស្រុកអាមេរិកអត់មានទេ iPhone ទៅចេញប្រហែលល្បី Facebook ក៏ដូចគ្នាដែរទៅចេញឆ្នាំ2010នេះតើវ៉ាន់ប្រមបងប្អូនដល់ទៅពេលអញ្ចឹងគេសើចគាត់ខឹងគេសើចតើដល់ទៅពេលខ្ញុំនិយាយអញ្ចឹងទៅ អ្នកនៅតុកកាហ្វេគេសើចគុលគេសើចកិលទៅក៏មានគាត់ខឹងទៅគាត់ធាក់ឡើងជីម៉ូតូព្រុលចេញផុតបាត់ទៅទៅ តែខ្ញុំគ្រាន់ជម្រាបចេះប្រិយចំណិតមែនទេបច្ចុប្បន្នណា សម័យបច្ចេកវិទ្យាត្រូវធ្វើល្អជាងនេះកូនគឺ Facebook ប្រព័ន្ធអ៊ីនធឺណិតជាកញ្ចក់មនុស្សគេមានការពិចារណាព័ត៌មានគេមិនស្ដាប់តែម្ខាងទេនេះគេឃើញហើយព័ត៌មានមិនមែនតែមនុស្សម្នាក់ផុសទេនៅក្នុង Facebook មិនមែនគ្រប់គ្រងដោយសូនតារាម្នាក់ផុសទេបាទគឺវាគ្រប់គ្រងដល់មនុស្សទូទៅសំបីតែឥឡូ w នេះបាទនេះបើយើងនិយាយទៅ ពួកអាឆ្កែរត់ចោលសន្តិភាពពួកគេអត់ដឹងទេមួយទៀតដែលខ្ញុំថាបើសិនជាគាត់និយាយអញ្ចឹងខ្ញុំថាចេះចោះទី1ថាជំនាន់មុនណា570នឹង iPhone នៅប្រទេសខ្មែរអត់មានប្រទេសណាក៏អត់មានទេព្រោះវាតែកើតទី1នេះទី2ប្រទេសកម្ពុជាអ្នកក្រីក្រមកភូមិរកប៉ាសពតមិនឃើញមួយផងប៉ុន្តែពួកអាឆ្កែរត់ចោលសន្តិភាពនេះដែលគេមានលុយ មាននឹងគេបញ្ជូនកូនគេមករស់នៅមករៀនមកទិញហាងសំបីតែដូនជីក្រពើអង្គរក៏បញ្ជូនកូនចៅទៅអាមេរិកអេអានឹងមួយឥឡូវនេះហ៊ុនតូនៅប៉ារីមិនដឹងទៅវិញបាត់នៅនេះហ៊ុនតូនៅប៉ារីឡើយនេះបងប្អូននេះកុំច្រឡំតែនៅអូស្ត្រាលីនៅបាត់បាត់ណាបងប្អូនអេបងកាលពីមុនមកដូចជានេះ ដូចនៅជាងវុនជាងវុនប្រហែលហ្នឹងលួចស្ងាត់ឆឹងអញ្ចឹងទៅបងប្អូនចេះចុះមិនក៏ស្ងាត់ជាងវុនណាលេងបញ្ចេញលេងមកអួតបបោវត្តខ្ញុំថាជាងវុន នៅប៉ារីឃើញនៅប៉ារីមែនអានេះអាស្រីមាសក្រោយបែរជា ខែ7ខែ8មួយខែមុននេះមួយខែមុននេះឃើញគណៈបកចកសង្ឃហ៊ុនសែននៅនេះអឺយ៉ែមពុញរិទ្ធយ៉ែមពុញរិទ្ធក៏នៅប៉ារីមិនដឹងទៅវិញហើយនៅ ឥឡូវនេះហ៊ុនម៉ាណែតនៅប៉ារីឡើយតាមខ្ញុំគិតមកថាហេក៏លោកគាត់ទៅវិញព្រោះការធ្វើដំណើររបស់គាត់នឹងវាអត់ទៀងទាត់គេមិនដែលប្រាប់យើងទេបាទប៉ុន្តែកុំច្រឡំណាអង់ដ្រេកាប់ពេតកាប់កលូសអ្នកគ្រប់គ្រងទូរទស្សន៍សូពីដើមគេថាអញ្ចេះគេថាអាពតអង្គការភ្នែកបំណោះអ្នកឯងធ្វើក៏ដឹងដែរអ្នកគ្រប់គ្រងទូរទស្សន៍សូនតារាបងសិតតកាយតកាយទេ បើថាទៅកូរ៉េក៏ដោយ ទៅជប៉ុនក៏ដោយទៅអាមេរិកក៏ដោយទៅស្រុកណាក៏ដោយបើណាកុំទៅកន្លែងខ្មែរបើថាដើរកន្លែងខ្មែរណាឲ្យទៅដើរកាត់ពិតគ្មានអ្នកណាដែលនៅក្រៅប្រទេសណាដែលមិនគ្រប់គ្រងទូរទស្សន៍សូនតារាទេទោះបីជាអ្នកនឹងស្អប់ក៏អ្នកនឹងឆ្លងកាត់មើលទូរទស្សន៍សូនតារាដែរអញ្ចឹងបាននេះខ្ញុំប្រាប់បងប្អូនខ្ញុំនិយាយទៅនឹងឆ្លៀតចឹងតោះឥឡូវនេះហ៊ុនតូនៅប៉ារីនៅឡើយទេ ណាឬក៏ថាអើគាត់មកលេងមួយថ្ងៃហ្នឹងគាត់ត្រឡប់ទៅវិញមិនដឹងទេបាទណាបងប្អូនណាមិនដឹងដឹងឥឡូវហ្នឹងបាទណាហើយខ្ញុំជឿថាបែរជាគាត់ត្រឡប់ទៅវិញហើយណាត់ឈីជេស៊ីចឹងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារា ស្រាត់ខោជន់ផ្ដាច់ការ ផ្លាស់ប្ដូរផ្នត់កំណត់អាហ្នឹងហើយឆ្កែរត់ចោលសន្តិភាពទៅបងណាហើយ បងប្អូននឹងនិយាយតែប៉ុណ្ណឹងគឺថាទោះជាអ្នកនឹងយល់មិនយល់អានឹងជាសមត្ថភាពរបស់គាត់ប៉ុន្តែជាក់ស្ដែងគឺអ្នកដែលមានលទ្ធភាពមានលុយលុកដីលុកស្រែលុកចំការពួកឆ្កាត់ចង់សន្តិភាពណាពួកនឹងគេប្រជ្រៀតមកទិញសញ្ជាតិមកទិញផ្ទះទិញហាងសំបីតែប្អូនស្រីបង្កើតរបស់សម្ដេចតេជោដូនជីក្រពើអង្គរក៏គាត់ណា សុភីសុនមកនៅអាមេរិកនេះថារឿងអីឥឡូវខ្ញុំសួរហើយហ៊ុនតូ នៅអូស្ត្រាលីឮថាមានគេស៊ើបអង្កេត ប៉ុន្តែឥឡូវនៅបារាំងឯណាបើបើមិនត្រឡប់តន់ត្រឡប់ទៅវិញគឺតារាខាន់នៅទីក្រុងប៉ារីប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តទៅទៀតទូរទស្សន៍សូនតារាស៊ីណាត់លីមស្រាត់ខោជន់ផ្ដាច់ការ ផ្លាស់ប្ដូរផ្នត់កម្រិតសំណួរបងប្អូនយើងជាច្រើនណារិទ្ធសច្ឆា សួរថាតើហ៊ុនសែនសុភីសិននឹងផ្ទេរអំណាចស្រីស្រីឡៃស្ទឹងតែងឲ្យកូនរបស់គាត់ហ៊ុនម៉ាណែតនៅពេលណាខ្លះទៀតសួរថាផាត់បុនភៀវតើហ៊ុនម៉ាណែតអាចផ្ទេរអំណាចឲ្យកូនរបស់គាត់កើតទេលោកគ្រូទៀត ខ្លះទៀតសួរថាតើហ៊ុនម៉ាណែតនឹងផ្ទេរអំណាចឲ្យកូនគាត់ នៅ ឆ្នាំ2023នេះឬក៏នៅឆ្នាំ2028ខ្លះទៀតយល់ថាមិនជាស្រួលហ៊ុនសែននឹងផ្ទេរអំណាចឲ្យកូនគាត់នៅឆ្នាំ24 25ក្រោយគាត់រៀបចំ លួចសัญลักษณ์ឆ្នោត នៅឆ្នាំ2023ហើយគាត់ថាគាត់ឈ្នះឆ្នោតសំវិជាសំចៃវិជាគាត់នឹងប្រើសិទ្ធផ្ទេជុំកកដាអានេះឲ្យទៅកូនគាត់តែម្ដងនៅក្នុងចម្លើយទាំងអស់នោះខ្ញុំឆ្លើយទៅកាន់ប្រិយមិត្ត2ទៅ3នាក់ជាពិសេសសំណួរ2ច្បាស់ច្បាស់ដែលគាត់សួរថា លោកគ្រូតើហ៊ុនសែន និងផ្ទេរអំណាចឌីកខឹមឲ្យទៅហ៊ុនម៉ាណែតដែរឬទេខ្ញុំថានឹងផ្ទេរអំណាចទៅហ៊ុនម៉ាណែតប៉ុន្តែពេលនេះมันអាចទេណាអានឹងគឺចម្លើយហ្នឹងណាគឺចម្លើយដែលបងប្អូន ឆ្លោយមួយម៉ាត់ ហើយចាំបកស្រាយតាម ក្រោយនេះរដ្ឋសជាចាចឡារហូតសំណួរមួយទៀតក៏ថា តើអាចទេអានេះសួរជេវិញយើងឆ្លើយខ្លីដែលហ៊ុនម៉ាណែតដែលហ៊ុនសែននឹងផ្ទេរអំណាចឲ្យកូនរបស់គាត់ នៅ ក្រោយបោះឆ្នោត2023ខ្ញុំថាសារ៉ែនមិនអាចទេពេលនេះណែខ្ញុំនិយាយចេះអញ្ចឹងចម្លើយដោយខ្លីទៅគឺថាហ៊ុនសែនមិនអាចផ្ទេរអំណាចឲ្យកូនគាត់បានទេនៅពេលនេះ មានន័យថា នៅថ្ងៃសមស្របណាមួយពេលក្រោយ ដែលយើងអត់ទាន់ដឹងប៉ុន្តែពេលនេះมันអាចទេហេតុអ្វី ពីព្រោះ មានហេតុផលសំខាន់សំខាន់ដូចតទៅហេតុផលទី1ទោះបីជាអង្គរសវណ្ណភូមិនៅក្នុងគណៈបកប្រជាជននឹងបង្ហាញនៅរូបភាពល្អកល្អឿនប៉ុន្តែជាសារជាតិរបស់មនុស្សគ្មានអ្នកណាម្នាក់សប្បាយចិត្ត នឹងឃើញបុគ្គលម្នាក់យកគណៈបកនិងប្រតិជាតិធ្វើជាកម្មសិទ្ធិផ្ដាច់មុខរបស់ក្រុមគ្រួសារឡើយហើយគ្មានតលតែសោះមនុស្សសំបីតែនៅក្នុង គ្រួសារកូនក៏ត្រូវតែច្រណែនគ្នាដែរគឺអត់មានទេវិស័យមនុស្សជាតិដែលមនុស្សនៅក្នុងគណៈបកមួយឯកភាពគ្នាទាំងស្រុង គេអាចឯកភាពទៅលើគោលការណ៍ផលប្រយោជន៍បងប្អូនចាំនេះណាឧទាហរណ៍តគណៈបកប្រជាជន មិនមែនបើនិយាយអំពីគណៈបកប្រជាជនដែលមានអ្នកស្នេហាយុត្តិធម៌ក៏មិនតិចដែរសានបុនណាមានអ្នកស្នេហាយុត្តិធម៌ក៏មិនតិចដែរហើយអ្នកដែលស្អប់អំពើព្រៃផ្សៃអ្នកដែលប្រឆាំងនឹងអំពើព្រៃផ្សៃក៏មិនតិចដែរប៉ុន្តែហេតុអីបានជាអ្នកទាំងអស់នោះអត់បង្ហាញ ពីព្រោះដើម្បីគោលការណ៍ផលប្រយោជន៍រួមគោលការណ៍ផលប្រយោជន៍រួមគឺមានន័យថារក្សាឲ្យវាស្ថិតនៅក្នុងអំណាចពីព្រោះបើបង្ហាញនៅរូបភាពបែកបាក់គឺវាខាតប្រយោជន៍ទាំងអស់គ្នាអញ្ចឹងវាមិនមានន័យថាអពើនៅ ក្នុងគណៈបកមួយអត់ទោះតែសោះអត់អលិញនៅក្នុងសាសនាក៏ដោយអត់អលិញដែលនិយាយថាអូគណៈបកមួយនឹងមានការឯកភាពគ្នាជាធ្លុងមួយចិត្តដូចគ្នាអត់ដែលមានទេបងប្អូន ប៉ុន្តែបើឯកភាពជាគោលការណ៍មានប៉ុន្តែបើយើងនិយាយពីឯកភាពជាគោលការណ៍វាមាន2ទៀតគឺឯកភាពជាគោលការណ៍ស្ម័គ្រចិត្តនិងឆន្ទៈនិងឯកភាពជាគោលការណ៍ផលប្រយោជន៍និយមដោយបង្ខំខុសគ្នាយ៉ាងម៉េចឯកភាពអេតលដុល្លារវិញតាមគោលការណ៍ឆន្ទៈមានន័យថាគណៈបកទាំងមូលណាគេមានឆន្ទៈឯកភាពអញ្ចឹង ចុះឯកភាពតាមគោលការណ៍ផលប្រយោជន៍និយមនិងការបង្ខំមានន័យថាដើម្បី ផលប្រយោជន៍និងការបង្ខំចិត្តរឿងរដ្ឋនៈដើម្បីផលប្រយោជន៍និងការបង្ខំចិត្តគឺគេត្រូវតែនាំឲ្យគ្នាធ្វើចឹងកុំច្រឡំថាគណៈបកប្រជាជនអត់មានអ្នកស្អាតស្អំទេសោះទោះជាមន្ត្រីមូលដ្ឋានក៏ដោយថ្នាក់អីក៏ដោយមានពេលខ្លះគណៈបកប្រជាជនណាតាំងពី79មកអ្នកខ្លះក្រដោយសារភាពស្អាតស្អំ នៅថាក្រភាពស្អាតស្អំតែគេមិនដែលមើលឃើញទេមែនទេដោយសារអីដោយសារសង្គមនេះវាអត់តម្រូវឲ្យអ្នកស្អាតស្អំរុងរឿងរស់បាន វាតម្រូវឲ្យតែអ្នកកាប់ចាក់និងអ្នកលក់លួចប្លន់ជាតិទៅកាន់ទីតាំងជាជន់គេហាអានឹងខ្ញុំនិយាយតែមួយអញ្ចឹងត្បិតតែគណៈបកប្រជាជនគេនិយាយថាអូគេឯកភាពគឺសម្រេចគេឯកភាពគឺសម្រេចខ្ញុំថាអានឹងជា ភាសានយោបាយទេនៅក្នុងចិត្តសាស្ត្របងប្អូនណា ខ្ញុំខ្ញុំនិយាយចេះចោះកំថាឡើយនៅក្នុងគណៈបកប្រជាជនទាំងមួយទាំងមូលទូទាំងប្រទេសនិស័យបនដែលមានមនុស្សរាប់ម៉ឺនរាប់សែននាក់ជាសមាជិកដែលមានកម្រិតផ្ទុយគ្នាកុំថាឡើយ ទូទាំងប្រទេស strong grill សំបី តែនៅក្នុងសមាជិកគ្រួសារហ៊ុនសែនកូនកូនគាត់នឹងក៏អត់ត្រូវគ្នាដែរកាពីបូកាក៏ អត់ត្រូវគ្នាដែរទៅសួរតើលោកគ្រូដឹងពីណាមកទេខ្ញុំអត់ដែរណាមកប្រាប់ខ្ញុំទេសូនារាមនុស្សទេពភ្នែកទឹកខ្ញុំយល់អំពីចិត្តសាស្ត្រខ្ញុំយល់អំពីចិត្តវិទ្យាព្រោះខ្ញុំយល់អំពី ធម្មជាតិរបស់មនុស្សស្រីសាចុះបើសិនជាយើងស្ដាប់មតិអានេះកូនកូនរបស់ហ៊ុនសែនអា ស្ដាប់មតិកូនកូនសែនគេដែរជាបចោគ្នា ជួនកាលហ៊ុនសែនហៅកូនទៅហូបបាយហ្នឹងណាគាត់បោកយើងទេចាំនេះរឿងអីគាត់ថាក្នុងសំណេររបស់គាត់សម្ដេចគាត់សរសេរថានេះ គឺជាគ្រួសារជួបជុំពេលបាយហើយជារៀងរាល់ល្ងាចពួកគេតែងតែមកញ៉ាំបាយជុំគ្នាព្រោះជាឱកាស តែមួយគត់សង្គមសុសានសោលីលីដែលខ្ញុំទំនេរពីការងារក្រៅពីនឹងខ្ញុំ និងពួកគេរវល់រៀងរៀងខ្លួនអញ្ចឹងជារៀងរាល់ថ្ងៃពួកគេតែងតែមកផ្ទះណែដើម្បីហូបបាយជួបជុំជាមួយខ្ញុំម្ដងនឹងទេអាណាជិះទៅផ្ទះហ៊ុនសែនរហូតនោះហ៊ុនម៉ាណែតគេមានផ្ទះគេនៅផ្សេង ទៅហ៊ុនម៉ានីគេមានផ្ទះគេនៅផ្សេងទៅហ៊ុនម៉ាណិតគេមានផ្ទះនៅផ្សេងទៅ ហើយផ្ទះគេគេមានអ្នកបម្រើហ្នឹងគេយើងកុំហៅពាក្យហ្នឹងគេមានអ្នកធ្វើការមែនទេពាក្យអ្នកបម្រើហ្នឹងខុនសែនក៏ធ្លាប់ប្រើខ្ញុំប្រើតាមក៏ប៉ុន្តែយើងមិនត្រូវប្រើទេណាពាក្យរើសអើងមើលងាយមនុស្សយើងថាផ្ទះដែលសម្ដេចផ្ទះហ៊ុនម៉ាណែតហ៊ុនម៉ានីហ៊ុននៃអីហ្នឹងណាគឺសិតតែមានអ្នកបម្រើការងារយើងនិយាយចុះឬក៏មានបុគ្គលិកការងារធ្វើការនៅទីហ្នឹងសេរីសុភ័ណ្ឌ អ្នកមានចុងភៅយ៉ាងនិយាយចុះនេះការងារសិតជាមានអ្នកចុងមានអ្នកចុងភៅមានអ្នកអនាម័យមានអ្នកសន្តិសុខមានអ្នកថែរក្សាអីចឹងទៅណាបុគ្គលិកការងារនៅក្នុងផ្ទះនេះមាននរណាទៅហូបបាយផ្ទះហ៊ុនសែនរងថ្ងៃទេ បងប្អូនណាជួនកាលថ្ងៃហ្នឹងគឺជាថ្ងៃដែលហ៊ុនសែនហៅកូនទៅរួបរวมសាមគ្គី ទៅស្ដីប្រដៅថាកូនណាអានេះឪដឹងហើយ អ្នកទៅដឹងហើយថាឯងនេះ ក្បាលវាទៅពេកវាសំជាងមិនហេតុហើយបញ្ញាឯងក៏រៀងគ្រាន់បើដែរមិនណែតាជាបងហែងមើលមើលបើតាមច្បាប់រាជវង្សសោរាជដើម្បីគេមកឆ្លោះគ្នាគេត្រូវចែងអាណាបងវាបន្ទាប់ពីឪបាននៅអាបង បើតំណែងណាវាហ៊ានទៅឲ្យថាកតាលឬក៏ឲ្យថាពៅ អានឹងអាបងវាកាប់គ្នាកូនឯងមានមើលឃើញទេនៅក្នុងប្រវត្តិសាស្ត្រសោយរាជឲ្យ តែឲ្យលើកកូនពៅកូនកដាលចឹងឪអនុម័តច្បាស់ហើយទោះថាម៉ាណែតនឹងណាវាគិញគក់កើតក្នុងវាមានមាសក៏ដោយប៉ុន្តែវាបងអាកូនវាទុកបងសិនចឹងការសម្ដែងក៏ថាចឹងគាត់ទៅកាមលីគាត់ហៅទៅជួបជុំនឹង គាត់ត្រូវនិយាយរឿងនឹងមួយ Valtry Valvati អញ្ចឹងណាពេលដែលបងប្អូនឃើញហ៊ុនសែនធ្វើអីមួយនឹកឃើញស្រីឡៃស្ទឹងត្រែងរូបមន្តសនរាភ្លាមរូបរឹកអីលីតាយហ៊ុនបូកនឹងសែនស្មើនឹងកម្រាមបូកនឹងបោក GNZ រចនាសំអ្វីអ្វីម៉ារីយ៉ាទីដែលហ៊ុនសែនឲ្យយើងឃើញ គឺជារបស់ខ្លាំងខ្លាយជាពិសេសចាំមកចុងក្រោយនេះគេអ្វីអ្វីដែលហ៊ុនសែនឲ្យយើងឃើញជារបស់ខ្លាំងខ្លាយជួនកាលណាស់បងប្អូនអាហូបបាយជុំគ្នាហ្នឹងណាហ្នឹងបាយហ่าហើយអាមកថតឲ្យថតដាក់វេះបុកតិចចឹងក៏ក៏ចឹងមកថតដាក់វេះបុកឲ្យឃើញគ្រូសាសាមគ្គីណាគាត់ថតផ្លាប់មកបានគាត់រៀបរាប់ថាកូនមកជុំគ្នាហូបបាយពេលល្ងាច ជួបតែពេលនឹងតំណងវាឆ្លោះគ្នាហើយបងប្អូនហើយកូនឆ្លោះគ្នាសួរថាលោកគ្រូអញ្ចឹងហ៊ុនម៉ាណែតម្ដងនិយាយហ៊ុនម៉ានីម្ដងនិយាយហ៊ុនម៉ាណិតម្ដងនិយាយបងប្អូនណាធម្មចិត្តរបស់មនុស្សមែនទេឥឡូវអ្នកណាមានកូនខ្លះក្នុងនេះទោះជាម៉ែឪល្អមិនក៏ដោយប្រុសបាត់បងម៉ែឪល្អយ៉ាងមិនក៏ដោយអានេះក៏ឈឺក្បាលនឹងអាកូនឆ្លោះគ្នាបើមានកូនម្នាក់អីបងប្អូនណាសនរាដែលមានកូនទេគាត់មានតែក្មួយ ណាបងប្អូនអ្នកទាំងនេះអ្នកមើលទូរទស្សន៍សូនតារាសុទ្ធតែអ្នកមានកូនភាកច្រើនណាស់ទាំងអ្នកមានកូនអ្នកមិនមានកូនបងប្អូនកូនចាប់ពី3អ្នកឡើងទៅហ៊ានតែដាក់ទឹមគ្នាណាដាក់ទឹមគ្នាម៉ែឪវិលមុខក្បងបងបើថាបើកឡានពីណេពី Lowell ទៅ New York ឧទាហរណ៍ចឹងចាស់ទៅលា New York បើកឡានពី Lowell ទៅ New York បើថាមានអាបងមួយមានអាប្អូនមួយនឹងអង្គុយវិក្រយហ្នឹងគឺបើមិនឈឺក្បាលបើមិនឈឺក្បាលងប់បងប្អូនណាឈឺក្បាលងប់ សារជាតិរបស់មនុស្សណាផ្កាម្លិះអង្គរខ្មែរគឺវាឆ្លោះគ្នានេះខ្ញុំមិនដឹងទេនៅស្រុកខ្មែរក៏ដោយស្រុកអាមេរិកក៏ដោយស្រុកអូលីដែរស្រុកអូស្ត្រាលីក៏ដោយបងប្អូនសាកដាក់មើលថាអឺតោះយើងនេះអូពីឡូវ៉ាល់ទៅរ៉ូតអៃឡង់អាហ្នឹងខ្លីទេពីឡូវ៉ាល់ទៅរ៉ូតអៃឡង់ជីបាជា3ម៉ោងទៅចប់ដល់ពីក្រុងឡូវ៉ាល់ទៅរ៉ូតអៃឡង់រត់ដែរណា បងប្អូនដាក់តាកូនប្រុសមួយកូនស្រីមួយកូនបាច់ប្រុសក៏ដោយស្រីក៏ដោយដាក់តាកូនពីរនាក់នៅអង្គុយគូទេណាអត់ដេកទេមិនបើអាប្អូនដេកអាបងវាចាក់បើអាបងដេកអាប្អូនវាចាក់ហើយបើនិយាយមកឆ្លោះគ្នាទៅប្តឹងម៉ែទាំងអស់តើតាម៉ែអង្គុយលូស្ដីឲ្យនឹងជួបកាលនឹងវិលមុខឈឺក្បាលចង់ជន់ឡានឯងដាក់ឯងមើលប្រមាណអ្នកហ្នឹងឈប់ផ្ទះកាភ្លៀងឲ្យប្រមាណអ្នកហ្នឹងណា ខ្ញុំក៏នឹងជម្រាបទៅអានឹងជាសារជាតិរបស់មនុស្សបារាសើសារជាតិរបស់មនុស្សណាមែនទេសួងឈៀនចុះតម្រាំកូនហ៊ុនសែនចុះអានឹងគេឲ្យយើងឃើញគេប្រដេញនិយាយបាច់បាក់ខ្ញុំថាកុំថាឡើយគណៈបកប្រជាជន ដែលមានគំនិតជំទាស់នឹងការយកគណៈបកដាក់ក្រោមបាតជើងរបស់ក្រមគ្រួសារមួយរូប ក្រុមគ្រួសារខ្ញុំមិនចង់ទេកែងសកុនតារាក្រុមគ្រួសារណាក៏ដោយក្រុមគ្រួសារសោកខេងក៏ដោយក្រុមគ្រួសារអនសាយក៏ដោយក្រុមគ្រួសារជាស៊ីមក៏ដោយគឺមនុស្សយើងបងប្អូនសារជាតិរបស់មនុស្សគេស្អប់ណាស់អំពើអយុត្តិធម៌ហ្នឹងប៉ុន្តែដោយសារអាចចំណុចពីរយ៉ាងដែលខ្ញុំនិយាយហ្នឹងគឺគេហៅថាគោលការណ៍នេះតឬក៏គោលការណ៍ឯកភាពឆន្ទៈអាហ្នឹងគឺគេស្របមួយបាទនេះយ៉ាងកាន់គុណមួយទៀតគោលការណ៍ផលប្រយោជន៍ និងការបង្ខំហើយនៅក្នុងគណៈបកប្រជាជនណាសម្បូរណាគោលការណ៍ផលប្រយោជន៍និងបង្ខំឧទាហរណ៍ថាគ្រូបង្រៀននៅក្នុងសាលាមួយបងប្អូនទៅមើលសិទ្ធិតែគណៈបកប្រជាជនប៉ុន្តែសារបោះឆ្នោតយើងមានប្រតិបត្តិទឹកមើលនៅនេះ90%យើងកុំថា100%សំបីសំដៅយកសាលា ដែលជាប្រធានគណៈបកប្រជាជននឹងមិនសូវក៏បោះឆ្នោតឲ្យគណៈបកប្រឆាំងដែរហេតុអីគោលការណ៍ផលប្រយោជន៍និងការបង្ខិតបង្ខំ ទួលការផលប្រយោជន៍ក្នុងការបង្ខិតបង្ខំដែលបណ្ដាលឲ្យមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធត្រូវតែជាសមាជិករបស់គណៈបកប្រជាជន តែបោះឆ្នោតអត់បោះឲ្យទេអញ្ចឹងបានជាហ៊ុនសែនឥឡូវនេះណាតាមច្បាប់បោះឆ្នោតត្រូវដកទូរស័ព្ទមិនត្រូវច្បាប់ថ្មីបើថាអីពីព្រោះការគម្រាមកំហែងគេអាចយកទូរស័ព្ទថតអ្នកនឹងឧទាហរណ៍ថាគ្រូបង្រៀននៅវិទ្យាល័យមួយមែនទេអា ត្រូវបានគេសម្លុតពន្លកជីវ័ននាយកសម្លុតចឹងទៅថាលើគ្រូយើងហើយចេះឆ្ងល់បោះឆ្នោតតំបន់ហ្នឹងម្នាក់គ្រូមាន500នាក់នៅខេត្តយើងនេះហើយបោះឆ្នោតទៅអាមិនក៏បានតែ5សម្លេងជាងគណៈបព្វជិជនអញ្ចឹងមកវិទ្យាល័យវិទ្យាល័យរាល់អ្នកណាទាំងអស់បោះឆ្នោតហើយត្រូវថតផ្ញើមកអ្នកណាដែលថតអត់ថតផ្ញើត្រូវទេអានឹងត្រូវដកចេញពីសាលាស្រីអូនតាមថាច្បាប់បោះឆ្នោតត្រូវដកទូរស័ព្ទចេញមិនទៅ ហើយការបោះឆ្នោតឆន្ទៈចឹងថាចុះនិយាយចឹងមានបពប្រឆាំងខ្លះបោះឆ្នោតដោយគណៈបច្ចុប្បន្នអាហ្នឹងឆន្ទៈរបស់គេមែនទេ Harry Moon គណៈបពប្រឆាំងក៏ដោយបោះឆ្នោតដោយគណៈបច្ចុប្បន្នអាហ្នឹងជ័យទឹកចិត្តរបស់គេនេះអ្នកគេចូលបោកគណៈបពប្រឆាំងតែគេចូលចឹងទៅដើម្បីឲ្យទៅឆន្ទៈគេគេស្រឡាញ់គណៈបពប្រជាជនអាហ្នឹងមិនគេហៅគោរពឆន្ទៈអញ្ចឹងណាប្រិយមិត្តនៅក្នុង នៅក្នុងគណៈបពប្រជាជនឥឡូវនេះណាបងប្អូនខ្ញុំគ្រាន់តែប្រាប់ទេ បើឲ្យមានការបោះឆ្នោតត្រឹមត្រូវ គឺហ៊ុនសែនខ្លាចណាស់ខ្ញុំប្រាប់ទៅហ៊ុនសែនខ្លាចណាស់អាត្រឹមត្រូវនឹងអាបោះឆ្នោតត្រឹមត្រូវនឹងមិនបើបោះឆ្នោតត្រឹមត្រូវខ្ញុំកុំថាឡើយគ្រូសំបីតែអង្គរៈរបស់ហ៊ុនសែនក៏អត់បោះឆ្នោតហ៊ុនសែនដែរអីគិតសនរាជយើងសមាននិយាយលេងណាហើយចុះចុះអង្គរៈហ៊ុនសែនដែរបោះឆ្នោតហ៊ុនសែនអាអង្គរៈហ៊ុនសែនជាការងារបងណាការងារប្រាក់ខែ ការងាររបស់គេគឺការងារការពារហ៊ុនសែនហ្នឹងអញ្ចឹងវាទៅទៅការពារហ៊ុនសែនវាត្រូវតែតម្រង់ជួរវាត្រូវតែបំពេញបេសកកម្មអាហ្នឹងជាការងារដើម្បីបានប្រាក់ខែមែនទេព្រោះវាអត់ធ្វើហ្នឹងវាតំណងដែរការងារហើយវាមានក្របខ័ណ្ឌមិនចង់បោះបង់ចោលអញ្ចឹងដល់ទៅពេលបោះឆ្នោតទឹកចិត្តផ្សេងទៅមុនអាខ្លះបោះឆ្នោតឲ្យខឹមវិស្រាក៏មានដែរជាការអង្គរហ៊ុនសែនបោះឆ្នោតឲ្យនៅព្រំញីយំក៏ថាបាន វាអត់ដឹងយើងវាអត់ដឹងអញ្ចឹងបានជាហ៊ុនសែនណា បុគ្គលអត់មានអាគោលការណ៍បង្ខិតបង្ខំគោលការណ៍គៀបមនុស្សស៊ីនឹងណាសម្បត្តិរដ្ឋនៈបងប្អូនគណៈបកប្រជាជនណាបាន10កៅអីច្រើនបំផុតបាន10កៅអីច្រើនបំផុតសំបីតែសំលេងដែលគណៈបកជនរាប់លើកហ្នឹងក៏ជាសំលេង បង្ខំដែរបង្ខំតាមជាអីបច្ចុប្បន្នសម័យឥឡូវឧទាហរណ៍ថាកងកម្លាំងប្រដាប់អាវុធម្នេះមានប្រមាណអូឧទាហរណ៍ថាស្នងការខេត្តកំពង់ចាមមានបលិសប្រមាណស្មើនឹងបលិសនឹងបោះឆ្នោតរបស់ហ៊ុនសែនទាំងអស់ ណាហើយបលិសនឹងគោមនុស្សសិតមានមនសិការតើបងប្អូនណាគឺមានសតិសម្បញ្ញៈគេចេះវិតម្លៃគេចេះមើលឃើញអ្នកណាខុសអ្នកណាត្រូវគេមើលដឹងឯតើប៉ុន្តែអាគេហៅថាគេហៅថាអាគោលការណ៍ផលប្រយោជន៍និងការបង្ខិតបង្ខំផ្លូវចិត្តវាមាននៅក្នុងគណៈបកប្រជាជនជឿកលៀនអញ្ចឹងណាជួនកាលបើសិនជាណាដល់ទៀតបលីនៅកំពង់ចាមបលីនៅកំពង់ចាមហ្នឹង មិនស្រួលថាមើលទៅបោះឆ្នោតហើយត្រូវតែថតរូបផ្ញើមកឲ្យមេបងប្អូននៅក្នុងគណៈបព្វជិនណាដល់តែពេលខ្លាចពេកទៅសំបីអាសញ្ញាឆ្នោតដែលយើងឃើញគេគួរឲ្យគណៈបព្វជិនគុញមិនមែនជាសញ្ញាឆ្នោតពិតដែរគុំមិនមែនជាសញ្ញាឆ្នោតពិតដែរមិនហើយចុះបើសិនជាបើទីថាស្នងការខេត្តកំពង់ចាមនិយាយថាណាអ្នកបោះឆ្នោតមុនបោះឆ្នោតស្អែកព្រលឹមឡើងយប់នឹងអត់មានឲ្យចេញពីប្រទាយនៅប្រជុំជួរហើយរាប់ចំនួនច្បាស់ហ่ะ តម្រង់ជួរទៅបោះឆ្នោតមុននឹងចេញឡានទៅបាទណាអូអសអសយអសុកអសុនណាអសយណាអាយចឹងទៅមកអាយនាំគ្នាទៅស្រាប់តែទៅទៅណាស្នងការខេត្តរាប់អូនៅអង្គភាពយើងកំពុងចាំមានប្រមាណសរុបទាំងអស់អង្គភាពយើង មាន200នាក់ 200អ្នកហ្នឹងអាអ្នកបោះឆ្នោតត្រូវថតមកអាហ្នឹងក៏មិនឆ្លុះបញ្ចាំងប្រឆាំងទៀតដែរបងប្អូនតែរាប់ទៅគេថាចំរាប់ទៅកំពង់ចាមនៅ អាការិយាល័យលេខ33303ណានៅកន្លែងកងកម្លាំងប្រដាប់អាវុធកើតបោះឆ្នោតមានគណៈបកសង្គ្រោះជាតិបលិស200អ្នកលេងបោះឆ្នោតទៅលេងឃើញគណៈបកប្រជាជនបានតែពីរសម្លេងហើយស្រាប់លើកនេះលេង100%អត់ទេអានឹងជួនកាលណាបោះឆ្នោតឲ្យត្រូវថតផ្ញើទី strong reel អញ្ចឹងយើងគាត់និយាយថា កុំថាឡើយខ្ញុំនិយាយរឿងវិសាលភាពគណៈបកប្រជាជននេះដែលគេមិនគ្រប់គ្រងហ៊ុនម៉ាណែតសំបីតែបងប្អូននៅក្នុងគ្រួសាររបស់ហ៊ុនសែនណាក៏តំណងជាមិនត្រូវគ្នាដែរខ្ញុំថាតំណងជាមិនថាពួកគេអត់មកប្រាប់ខ្ញុំខ្ញុំវាអត់ដឹងប៉ុន្តែខ្ញុំនិយាយទៅតាមសារជាតិរបស់មនុស្សមួយអញ្ចឹងហេតុផលនេះ ដែលខ្ញុំនិយាយថាហេតុផលណែ ផលប្រយោជន៍គណៈបកនៅក្នុងគណៈបកប្រជាជនមិនមែនជាការងាយស្រួលប៉ុន្មានទេដែលជាឧបសគ្គមួយដែលខ្ញុំថាពេលនេះហ៊ុនសែនមិនអាច មិនទាន់អាច ផ្ទេរអំណាចទៅហ៊ុនម៉ាណែតបានទេហេតុផលទី1ហេតុផលទី2នេះគឺហេតុផលសមត្ថភាពបងប្អូនបើហ៊ុនម៉ាណែតមានសមត្ថភាពបាន ត្រឹម1%នៃសូនតារា កុំថាឡើយមិនចាំបាច់ហ៊ុនសែនរុញគូទេគណៈបកប្រជាជនខ្លួនឯងណាក៏មិនចាំបាច់ណែអូបន្លាយរហូតមកដល់ពេលឥឡូវដែរប្រហែលជាហ៊ុនសែននិយាយម៉ាំងចេញផ្លែហើយព្រោះហ៊ុនសែនអនុសាសន៍គាត់និយាយប្រាប់ចេញផ្លែនេះប្រាប់ចេញផ្លែហ៊ុនសែននិយាយថាអូគូនឹងជាកដុលកដុលបងប្អូនមើលអនុសាសន៍ហ៊ុនសែននិយាយថ្ងៃហ្នឹងចេញថ្ងៃស្អែកឬក៏និយាយថ្ងៃហ្នឹងមួយម៉ោងក្រោយមកចេញប៉ុន្តែរឿងអនុសាសន៍ហ៊ុនសែន ហ៊ុនម៉ាណែតជាបេក្ខភាពអាម៉េចក៏ត្រូវតតាំងគ្នាធ្វើសម្មាជវិសម្បាញ់ផងសម្មាជសម្បាញ់ផងវិសម្បាញ់ផងសម្បាញ់ផងប្រជុំផងផ្ទៃក្នុងបិទទ្វារផងជែកគ្នាផងសម្រាប់ម្ដងចេះម្ដងចុះម្ដងចេះម្ដងចុះហេតុអីវងលឹមហេតុអីតាក់ទងនឹងសមត្ថភាពគណៈបកប្រជាជនណានេះគេមិនដែលទៅជំទាស់ជាមួយនឹងមនុស្សដែលមាន សមត្ថភាពទេពីព្រោះគណៈបកប្រជាជនគេសម្លឹងឃើញថានៅក្នុងជួរបក មិនមានតែកូនហ៊ុនសែនឬក៏កូនសខេងទេអ្នកដែលមិនមែនជាកូននរណា ហើយមានសមត្ថភាពអាចដឹកនាំគណៈបព្វជិជន និងរដ្ឋាភិបាលបាន ដែលមានកម្ពស់ខ្ពស់ចំណេះដឹង ជ្រៅជ្រះអាចធ្វើឲ្យប្រទេសជឿនលឿនបានណាអានឹងមានច្រើនមិនបែបខ្ញុំទៅគ្មានអ្នកណាដឹងជាងគណៈបព្វជិជនទេពួកគណៈបព្វជិជនគេគណៈបព្វជិជនហើយលើកខ្ញុំសួរបងប្អូនមើលតើគណៈបកប្រជាជនទាំងមូលធនធានមនុស្សមានតែហ៊ុនម៉ាណែតម្នាក់ កុំច្រឡំណាបងប្អូនត្រូវដឹងថាគណៈបព្វជិជនធនធានមនុស្សច្រើនណាស់ច្រើនណាស់អ្នកដែលមានលទ្ធភាពសុវិពេជ្រណាអ្នកដែលមានលទ្ធភាពគឺច្រើនណាស់អញ្ចឹងបើយើងនៅក្នុងផ្ទៃក្នុងគណៈបកបើសិនជាគណៈបកនឹងវាជាបករបស់បកមិនមែនជាកម្មសិទ្ធិរបស់ក្រមគ្រួសារតកលហ៊ុនអ្នកមានសមត្ថភាពអាចមិនមែនជាកូនជាស៊ីមអាចមិនមែនជាកូនសាយឈុំអាចជាអ្នកណាម្នាក់មន្ត្រីនេះគណៈកម្មការចន្ទ្រៃណាម្នាក់ដែលលេចធ្លោនៅក្នុងហ្នឹង គេដឹងគ្រប់គ្នាគ្រាន់តែដោយសារតែអីបានជាគេគេគេមូលមាត់គ្នានិយាយតែរឿងហ៊ុនម៉ាណែតហ៊ុនម៉ាណែតហ៊ុនម៉ាណែតត្រឡប់ទៅវិញបងប្អូនដោយសារគោលការណ៍គោលឯកភាពទៅលើគោលការណ៍ផលប្រយោជន៍ផលប្រយោជន៍បើបើថាវាប្រឆាំងហ៊ុនម៉ាណែតទៅវាខាតប្រយោជន៍វាងាប់ទាំងអស់គ្នាវាឯកភាពទៅលើគោលការណ៍ផលប្រយោជន៍និងការបង្ខិតបង្ខំផ្លូវចិត្តណា ហើយចំណុចទី2គឺសមត្ថភាពដែលខ្ញុំថាហ៊ុនម៉ាណែតជាគីងគុកកើតក្នុងវិមានមាសសូនតារា ជាអន្ត្រីកើតក្បែរអាចគោបើសិនជាកូនហ៊ុនសែនហ៊ុនម៉ាណែតមានសមត្ថភាព តែ1%នៃសូនតារាឧទាហរណ៍ថាបើសូនតារាជាកូនហ៊ុនសែនវិញគឺខ្ញុំកាន់អំណាចយូរហើយហ៊ុនសែនគ្រាន់តែប្រឡែងមកណាមិនបាច់ហ៊ុនសែនប្រឡែងទេ គណៈបកប្រជាជនក៏វិញគូតមកគណៈប្រជាជនអូតោះយើងរកឃើញហើយថ្មីតោះឲ្យឲ្យវាទៅកាន់ហ្នឹងបងប្អូនមនុស្សហ៎បើកាលណាគេអល់ឯងវាមិនមែនគេ100%ចំទាស់នឹងហ៊ុនសែនទេគឺគេចំទាស់នឹងសមត្ថភាពមនុស្សវាអន់គ្រឹស្ណាកាងលេងមិនថល់មិនចឹងអាយើងមើលលីប៉ៃមើលលីប៉ៃប៉ុន្តែបើលីប៉ៃមនុស្សមានគុណធម៌ប៉ុន្តែយើងប្រៀបធៀបទៅចុះ ហៅបពធប្រពៃណីរាជវង្សទេណានៅក្នុងរឿងសាមកុកលីប៉ៃកូនគាត់អាសៀវអាសៀវតាអាសៀវឯងនិយាយម្ដងទៀត2បូក2ម៉ាន4អ៊ូមែនទេនិយាយម្ដងទៀត6អ៊ូវាយប៉ក5ប៉កអត់ចេះទេអ៊ូហើយនិយាយ2ត្រូវហើយមិនគាត់ថាម្ដង6មក5ហើយជើអ៊ូវាយធ្វើអីសិវាស្មាននិយាយខុសអាសៀវកូនលីប៉ៃល្ងីល្ងើល្ងង ពេលហ្នឹងបានពេលគាត់ចិត្តស្លាប់ក៏ហៅជូកលៀងខុងមិញមកប្រាប់ថាអើយខុងមិញណាខុងមិញឯងមើលអាសៀវមើលណាអើវាអញ្ចឹងអីវ៉ាន់បើឯងគិតថាវាមិនកើតឯងសោយរាជជំនួសទៅខុងមិញគាត់ថ្វាយបង្គំណាព្រម រក្សាចំការហើយគាត់ប្រកែកប្រគាត់អ្នកស្មោះត្រង់ហ្នឹងក៏លើកកូនលីប៉ៃល្ងីល្ងើកូនលីប៉ៃឡើងសោយរាជជាស្ដេចមិនមែនដោយសារតែវាមាន បញ្ញា ជាងជូកើខុងមិញទេ គឺដោយសារតែវាជាកូនរបស់លីវប៉ៃដូចគ្នាហ៊ុនសែនក៏ហ៊ុនម៉ាណែតមែនទេជានាយករដ្ឋមន្ត្រីអនាគតបេក្ខភាពមិនដោយសារតែនឹងឆ្លាតដូចសូនតារាមានសមត្ថភាពស្មើសូនតារាទេដោយសារតែហ៊ុនម៉ាណែតជាកូនហ៊ុនសែនអានឹងវាចឹងតាហើយបើសូនតារាជាកូនហ៊ុនសែនឧទាហរណ៍ណាគណៈបកប្រជាជនគេអត់នេះគេរុញទៅយូរហើយព្រោះក្នុងគណៈបក ការដែលគេណែអល់ឯកចំពោះបេក្ខភាពហ៊ុនម៉ាណែតមិនគេ ទៅចង់ខឹងរឿងហ៊ុនសែនអីប្រមាណទេគឺវាមកនឹងសមត្ថភាពផងវាអន់វាអន់មែនតើមែនទេដូចកូនលីងបៃយ៉ាងចំណុចទី2ម៉ាឡាម៉ាឡាចំណុចទី3គឺអភ័យឯកសិទ្ធិនាយករដ្ឋមន្ត្រីរដ្ឋិគង្គអភ័យឯកសិទ្ធិអានឹងសំខាន់ណាស់សរុបសេចក្តីមកបងប្អូនណាខ្ញុំនិយាយទី1គឺ ផ្ទៃក្នុងគណៈបកណាគ្មានអណាគេឯកភាព100%ទេ ទី2សមត្ថភាព របស់ហ៊ុនម៉ាណែតខ្លួនឯងផ្ទាល់គឺអន់ទី3គឺអភ័យឯកសិទ្ធិហ៊ុនសែនបងប្អូនយើងមើលយោងតាមលោកប្រធានសំរងស៊ីសេរីសុខខេមរៈសុខតឡាការបារាំងចេញដីកាចាប់ហ៊ុយឈ្មោះអីគេខ្ញុំភ្លេចហើយដឹង តកូលហ៊ុយហើយនឹងអឺអឺអឺអង្គរៈរបស់គាត់ បាទនេះហ៊ីងប៊ុនហៀមហើយនឹងហ៊ុយពិសិដ្ឋបាទនេះហ៊ុយពិសិដ្ឋខ្ញុំមិនដែលឮតែមិនឮពេលតឡាការបារាំងគេនេះនឹងអញ្ចឹងបញ្យងតាមលោកប្រធានសំស៊ីគឺហ៊ុនសែនជាអ្នកបញ្ជាហើយបើសិនជាតឡាការហាណាហ្វីនៃប្រទេសបារាំងចេញដីកាចាត់ដោយតំហ៊ុនសែនចុះឧទាហរណ៍ច្បាស់ហើយពេលហ្នឹង ដែលខ្ញុំធ្លាប់លើកជាចំណុចប្រធានបទម្ដងហើយបើសិនជាហ៊ុនសែនស្ថិតនៅក្នុងនាយករដ្ឋមន្ត្រីឬច្បាប់ពិភពលោកនាយករដ្ឋមន្ត្រីឬប្រធានបដីមានអភិរិសិទ្ធណាពេលដែលឧទាហរណ៍តឡាការបារាំងចេញទៅការចាក់ហ៊ុនសែនពីបទគប់ប្របែកសម្រាប់សំរងស៊ីពេលដែលហ៊ុនសែនមកប្រទេសបារាំងណាតាមការអញ្ជើញអត់ទេអត់ជាប់គុកឯតំណាងឲ្យប្រទេសកម្ពុជាព្រមមានអភិរិសិទ្ធមិនត្រឹមតែមិនជាប់គុកគេមានឡានបលិសគេមានឡានសរ៉ែនគេមានឡាន ទៅទៅនាំផ្លូវជាប្រតិភូមក ប៉ុន្តែបើសិនជាហ៊ុនសែនអស់តំណែងជានាយករដ្ឋមន្ត្រីហ៊ុនសែនអត់អាចចេញក្រៅប្រទេសបានដូចជាប់គុកនៅក្នុងប្រទេសកម្ពុជាចឹងឧទាហរណ៍បារាំងចេញដុល្លារការចេញដីកាមែនបើហ៊ុនសែនចង់ទៅព្យាបាលនៅសិង្ហបុរីគេអាចណែពលៈសៅឲ្យចាប់បានទេតាអញ្ចឹងរឿងអភ័យឯកសិទ្ធិនេះណាគឺនៅពេលណា ដែលអត់ពីហ៊ុនសែនបាត់ជានាយករដ្ឋមន្ត្រីទៅអភ័យឯកសិទ្ធិ ហើយរឿងត្រឡប់មកចំណុចទី2រឿងសមត្ថភាពវិញសមត្ថភាពកុំថាឡើយគណៈបកប្រជាជនមានការសង្ស័យចំពោះសមត្ថភាព របស់ហ៊ុនម៉ាណែតសូម្បីតែហ៊ុនសែនខ្លួនឯងក៏សង្ស័យសមត្ថភាពរបស់ហ៊ុនម៉ាណែតដែរណែដើមកុកីហេតុអីប្រហ៊ុនសែនគាត់ត្រូវសួរថាអញបើប៉ុណ្្នឹងអញទប់មិនទាំងចង់ជាប់ផងចុះតម្រុំហ៊ុនម៉ាណែតហ្នឹង អ្វីដែលហ៊ុនសែនមិនទាន់ឲ្យទៅកូនគាត់នឹងប្រហែលជាគាត់មើលឃើញប៉ុន្តែដើម្បីជំនះនឹងអធិពលនយោបាយអធិពលអំណាចរបស់គាត់គាត់ត្រូវតែសន្មត់ទុកជាមុនសិនសន្មត់ទុកជាមុនមានន័យថាឥឡូវនេះណេះដើម្បីកុំឲ្យមានភាពចម្រូងចម្រាសក្នុងគណៈបកជជែកវែកញែកគ្នា មានទំនាស់រញ៉េរញ៉ៃត្រូវនិយាយថាហ៊ុនម៉ាណែតហើយឈប់និយាយរឿងនេះប៉ុន្តែមិនមែនគណៈបកអត់តន់មិនមែនគណៈបកអត់គិតទេ ជាការហ៊ុនម៉ាណែតជាគោលមួយណែស្រីសុផាន់លោកសុខដែលបញ្ចប់នៅការខ្វែងគំនិតមែនទេប៉ុន្តែរឿងជំនឿសំបីតែហ៊ុនសែនខ្លួនឯងជឿទៅលើហ៊ុនម៉ាណែតក៏មិនទាន់ជឿ100%ដែរថាហ៊ុនម៉ាណែតអាចកាន់អំណាចផ្ដាច់ការបានបើថាបើសិនជាកាន់អំណាចតាមបែបប្រជាធិបតេយ្យមែនទេហាប្រកួតដណ្ចាញ់សូនតារាហើយអត់ឈ្នះទេបងប្អូនឲ្យតែប្រកួតអត់ឈ្នះទេប្រកួតត្រឹមត្រូវមែនទេប្រកួតត្រឹមត្រូវហ៎ មិនមែនប្រកួតណាអើទៅហៅកងកម្លាំងប៉លីស PM នឹងទៅប្រជុំជួយ ថតថតសម្លេងឆ្នោតយកឲ្យមេអត់មានហ្នឹងតាមឆន្ទៈអ្នកណាស្រឡាញ់អីបោះឆ្នោតឲ្យគណៈបកអន្តបតបរិយក៏ដោយបោះឆ្នោតឲ្យគណៈបកព្រំញីយមក៏ដោយច័ន្ទរតនាគមនេះបោះឆ្នោតឲ្យគណៈបកអីណាអឺស្អីឯកឧត្តមចៅប្លន់ក៏ដោយស្រេចតាគេសាហានមនានអញ្ចឹង បើសិនជាអំណាចផ្ដាច់ការវាហ៊ុនសែនមិនទាន់ទុកចិត្តដល់ឡើយទេអានឹងចំណុចហេតុផលទាំង3ហ្នឹងដែលខ្ញុំឆ្លោយសំណួរម៉ាំងទៅប្រិយមិត្តសក្រវាឯងណែអ្នកប្រមាញ់ទីក្រុងដែលថាហេតុអ្វីតើហ៊ុនម៉ាណែតហ៊ុនសែនអាចផ្ទេរឲ្យបានទេខ្ញុំថាមិនទាន់បានទេពេលនេះហេតុអី3ចំណុចទី1វាមិនមែនជាការឯកភាពទាំងស្រុងរបស់មុខទេក្នុងទី2ហ៊ុនពិសីវាគឺតកតោនឹងសមត្ថភាព ទី3វាតកតងទៅនឹងអភ័យឯកសិទ្ធិរបស់ហ៊ុនសែនបើសិនជាហ៊ុនសែនអស់អំណាចជានាយករដ្ឋមន្ត្រីបាត់បង់អភ័យឯកសិទ្ធិបើសិនជាតឡាការអន្តរជាតិនៅប្រទេសណាមួយប្រជាជននៅអាមេរិកប្តឹងហ៊ុនសែនឥឡូវអត់តន់ប្តឹងខ្លះពេលហ៊ុនសែនអស់ពេលសិទ្ធគេប្តឹងសម្បត្តិសេនតនាពេលហ្នឹងណាក៏ហ៊ុនសែនគេអាចចាប់ខ្លួនក៏អត់មានណាការពីអីបានទេបើគាត់ចេញក្រៅប្រទេសហើយរឿងសមត្ថភាពនេះសេងស៊ីវីស៊ីវីនសំបីតែហ៊ុនសែនខ្លួនឯងក៏មិនទាន់ជឿលើកូនគាត់ប្រមាណ100%ដែរដូច្នេះ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 កើតក្បែរអាចជន្លេនណានាគកើតក្បែរអាចជន្លេន បើព្រាកស្ដេចក្រុងព្រះគឺជាជន្លេនកើតក្នុង ប្រាសាទពេជ្រអេងវណ្ណរា អានេះវាទៅណាក៏វានៅនេះដែរកើតអាចលេនហ្នឹងក៏វានៅនេះសូនតារាញ៉ែមប៊ុនណាបើប្រៀបធៀបនឹងហ៊ុនម៉ាណែតសូនតារា គឺជាអន្ត្រីកើតក្បែរអាចគោហ៊ុនម៉ាណែត ជាគិញកុកើតក្នុងវិមានមាសបាទចឹងប្រិយចំណិត share វរុនទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការស៊ីនសុកឆៃផ្លាស់ប្ដូរផ្នត់កម្រិតប្រធានបទទី2ប្រធានបទទី2ប្រធានបទក្តៅបន្តិចបងប្អូនអានហើយ ប្រហែលជាបងប្អូនមួយចំនួនថាសូនតារាឈួតតែបើអានឲ្យត្រូវទៅអត់ឈួតណាបងណាខ្ញុំអាននៅ ចំណងជើងហើយខ្ញុំនឹងជជែកជាមួយប្រិយមិត្តបន្តិចចុះតនេះថ្ងៃនេះនិយាយពិតប្រកបអត់មានលេងសើចទេពីសិតខ្ញុំសូនតារា ជាអវតារព្រះវិស្ណុបងប្អូនប្រហែលជា ណែឆ្ងល់ពាក្យអវតារពន្យល់ពាក្យនឹងបន្តិចអវតារមានន័យថារូបកលាប្រែកលាខ្លួនដូចជារឿងស៊ុនអ៊ូខុងណែអាចប្រែក្រឡាខ្លួនបាន72ព្រះវិស្ណុអវតារខ្លួនបានច្រើនណាស់រាប់មិនអស់ទេចង់អវតារជាខ្លួនមនុស្សក្បាលតម្រៃក៏បានចង់អវតារទៅជាមនុស្សក្បាល3ក៏បានបច្ចុប្បន្ននេះខ្ញុំសូនតារា ជាអវតារព្រះវិស្ណុដូច្នេះខ្ញុំមើលឃើញថាភក្តីបញ្ញវន្តស្វ័យរៀងណាខ្ញុំមើលឃើញថា ចាប់ពីថ្ងៃនេះតទៅពិភពលោកនិងភពផែនដីទាំងមូលសវុតសៅនឹងជួបនៅព្យុះភ្លៀងភាពរាំងស្ងួត ធ្លាក់ព្រិលផ្គររុនទះហើយមនុស្សសត្វនឹងកើតស្លាប់ជារៀងរាល់ថ្ងៃស៊ីវហេមែនទេបងប្អូនថាអើលោកគ្រូខំវាសនា តាំងខ្លួន ជាព្រំរក្សាលោកលោកគ្រូថាគេឈួតចុះឥឡូវលោកគ្រូមកតាំងខ្លួនជាអវតារព្រះវិស្ណុ អញ្ចឹងអាហ្នឹងវាមិនស្គប់ដូចតែគ្នាអើថាចិនក៏បាន ដែរអានេះសាលណាប៉ុន្តែខ្ញុំបងប្អូនមើលសារចុងក្រោយរបស់ខ្ញុំមើលខ្ញុំនិយាយថាម៉េចខ្ញុំថាភពផែនដីណា ពីថ្ងៃនេះតទៅនឹងមានព្យុះភ្លៀងរន្ទះផ្គរយកភពផែនដីណាបើអត់មានព្យុះព្យុះភ្លៀងរន្ទះផ្គរហីអានឹងខ្ញុំមកចេះថាទេអានឹងខ្ញុំថាបានទេតាអើបើតែឯងថា នៃព្រំរក្សាលោកអើបើខ្ញុំថាដែរមើលខ្ញុំថាខ្ញុំព្រះវិស្ណុណាអវតាសូនរៈអវតាព្រះវិស្ណុបើខ្ញុំថាចឹងមើលឥឡូវមិនណាហើយឯងនិយាយខុសខ្ញុំនិយាយត្រូវហ៎និយាយត្រូវត្រង់ណា ពីពេលនេះតទៅពិភពលោកនឹងមានព្យុះភ្លៀង golden មានអាចតណាដែលអត់មានព្យុះភ្លៀងកន្លែងណាដែលមានភ្លៀងអានេះខ្ញុំឡាយទៅមែនទេដកភ្លៀងហើយឃើញអញថាភ្លៀងភ្លៀងមែនពិភពលោកមានព្យុះ ហើយបញ្ជូរទៅណាគ្មានខ្យល់គួចខ្យល់គួចកាលនៅខ្វៀលគោឥឡូវមិនទាន់បាត់អារម្មណ៍នឹងលេងលេងមួយខ្យល់គួចឡើយបងប្អូនខ្លះណាដូចខ្ញុំទេបងប្អូនជាពិសេសទៅរៀនទៅខ្វៀលគោក៏ដោយទៅរៀនក៏ដោយដើរមកបរៀនវិញខ្យល់គួចមិនរត់ទេណាមិនរត់ចេញទេណាមិនឃើញខ្យល់គួចភ័យទេណាឃើញខ្យល់គួចរត់ចូលខ្យល់រត់ទឹកបិទភ្នែកបងប្អូនជួយកអត់បិទភ្នែកទេដល់សម្រាមពេញភ្នែកហ្មង អ្នកនៅក្នុងនេះគាត់ថាខ្ញុំនិយាយចឹងមកមានបងប្អូនខ្លះសោចគាត់នឹកឃើញអនុសាវរីយ៍របស់គាត់ជាពិសេសទៅរៀននេះនឹងពេលដែលឃើញខ្យល់គួចបងប្អូនរត់ចូលខ្យល់ទេតាអញ្ចឹងខ្ញុំនិយាយមានខុសអីមែនទេខ្ញុំនិយាយតាពិភពលោក នឹងជួបព្យុះភ្លៀងណាហើយបើមិនភ្លៀងកន្លែងនេះក៏មិនភ្លៀងកន្លែងនោះដែរអាហើយនឹងធ្លាក់ព្រិលធ្លាក់ព្រិលវានៅក្នុងស្រុកខ្មែរវត្តមានមែនប៉ុន្តែនៅអាមេរិក នៅចិននៅជប៉ុននៅកូរ៉េនៅប្រទេសដែលមានអាកាសធាតុ4គឺធ្លាក់ព្រិលហ่ะហើយបងប្អូនជាភាសាចុងក្រោយដែលខ្ញុំនិយាយត្រូវខុសសោះយើត្រូវខុសសោះត្រង់ណារដ្ឋាភិបាលគឺថាចាប់ពីថ្ងៃនេះតទៅសត្វលោកនឹងកើតស្លាប់ជារៀងរាល់ថ្ងៃចានឹងមានអីខុសបងប្អូនណាមានន័យថាម៉េចបងប្អូនបើមិនជឿបើសូនតារានិយាយចឹងមែនណាហើយថាណាណាមិនជឿសូនតារាឃើញទេហ៎ ងប់ហើយដើរទៅយកបុនខ្មោចទៅតែពេទ្យហ្មងណាចង់ដឹងមួយថ្ងៃមនុស្សស្លាប់ប្រមាណចននេះហ៊ីមបាទនេះគឺបងប្អូនទៅតែពេទ្យនៅក្នុងភូមិយូយូមានមួយលឺទេបើបងប្អូនចង់ដឹងថាអ្នកណាស្លាប់ទៅពេទ្យលឺតែគេសែងមនុស្សខ្មោចចេញទេលឺគេសែងមនុស្សខ្មោចចេញទេអញ្ចឹងសូនតារាជាអវតាររបស់ព្រះវិស្ណុចាប់ពីថ្ងៃនេះតទៅពិភពលោកនិងភពផែនដីទាំងមូលនឹងជួបព្យុះភ្លៀងផ្គររន្ទះ ទឹកជំនន់រាំងស្ងួតអត់មានខុសអត់មានខុសតាណានិយាយមិនចឹងអើយកមកព្រមនិយមចឹងមិនថាអានឹងបោកសុតហ្នឹងណាប៉ុន្តែខ្ញុំចង់ឲ្យដែលពួកលងីលងើហ្នឹងមកសួរខ្ញុំចុះឯងមានអីសំអាងអាមនុស្សដែលចេះសួរល្អតែខ្ញុំចង់ឲ្យបងប្អូនយើងឆ្ងល់ប្រឆាំងមួយខ្ញុំណាជាពិសេសមានកូនចៅព្រំចូលនេះមកប្រឆាំងជាមួយសន្តរាជាចំណុចល្អប៉ុន្តែអ្នកឯងណាត្រូវប្រឆាំងជាមួយនឹងអាសំណួរទៅទឹកលិចពិភពលោកបើទឹកចំនួន នេះតិចទៀតណាបងប្អូននឹងខែវសានឹងខែប្រាំងតិចព្រមនិយាយថាចេះចាប់ពីខែ1ឡើងទៅតិចទៀតព្រមថាបន្តិចបន្តិចទៀតពិភពលោកនឹងជួបភាពរាំងស្ងួតថាខុសទេមិនអញ្ចឹងអាសុកខ្មែររាំងស្ងួតគេដឹកទឹកបាញ់ចែកប្រជាជន ដឹកទឹកមកពីដងមកពីដងមកនេះរដ្ឋថាប្រជាជនខ្វះទឹករត់ដឹកទឹកបាញ់ដាក់ពីងឲ្យនឹងអានឹងត្រូវទៀតអញ្ចឹងបានថាលីហុងសូនតារានេះណាបើអ្នកឯងនិយាយអញ្ចឹងខ្ញុំក៏និយាយបានដែរឥឡូវជឿខ្ញុំអត់ចា មិនជឿអាម៉េចហើយខ្ញុំបញ្ជាក់ច្បាស់ហើយខ្ញុំថាចាប់ពីថ្ងៃនេះតទៅសត្វលោកនឹងស្លាប់កើតជាបន្តបន្ទាប់ហើយរាល់ថ្ងៃមនុស្សកើតមនុស្សស្លាប់ទៅរហូតហ្នឹងណាជ័យវិរៈមនុស្សកើតមនុស្សស្លាប់ទៅមានរហូតហ្នឹងចុះបើសិនជាដើម្បីបញ្ជាក់ថាសូនតារាត្រូវធ្វើម៉េចសូនតារាត្រូវអង្គុយរស្យាអ្នកកើតឯអ្នកស្លាប់ទៅ មួយថ្ងៃមួយថ្ងៃក្មេងកើតខ្ញុំជ្រាអាណាកើតខ្ញុំជ្រាខ្ញុំថាណោះឃើញទេឯងអត់ជឿអញនេះអត់ជឿអត់ជឿនៃព្រះវិស្ណុអវតារព្រះវិស្ណុសនរាឯងឃើញអត់ណែអាអ្នកកើតក៏វិជ្រាអាអ្នកងាប់ក៏វិជ្រាមនុស្សមួយថ្ងៃមួយថ្ងៃកើតតែងាប់ហ្នឹងណាហើយនៅលើផែនដីភពផែនដីយើងនេះភពផែនដីយើងនេះទឹកចំនួនទឹកចំនួនជារឿងធម្មតាទឹកចំនួនគេមានឲ្យទាំងឈ្មោះទៀតមានទី1ទី2ទី3ទៀតពីដើមវាអត់ដល់រាប់ដូចនៅប្រទេសកូរ៉េ បណ្ដាជគុណសានសុជាឥឡូវទៅកូរ៉េនៅដល់មានទាន់ឃើញលិចស្អីផងសានសុជាកំពុងនៅសំដែងធរនៅនៅកូរ៉េឡើយទេដល់មានឃើញលិចសានសុជាអីផងណាហើយសួរតែកូរ៉េលិចអាលិចវាកន្លែងណាអាលិចហ្នឹងគេមានឈ្មោះរបស់គេទៅគេស្គាល់ហើយទីព្យុះទីហ្វុងទី1ទីហ្វុងទី2តាមពិតព្យុះវាមានរាប់លានព្យុះមកពីដើមក៏មនុស្សចាប់ដើមរាប់ក្រោយពេលមនុស្សដែលមនុស្សរកឃើញអតនិយមមនុស្សរកឃើញព្យាករទៅមនុស្សចាប់ដើមចំណាំចាប់ដើមឲ្យឈ្មោះព្យុះដល់ស៊ូណាមី គឺខ្ជុះសមុទ្របងហើយមានន័យថារំជួយដីនៅក្រោមសមុទ្រនាំឲ្យទឹករលកសមុទ្រនឹងវាបោកដល់ទឹករលករលកសមុទ្រវាបោកវាបោកវាជះទឹកនឹងខ្ទាតចេញពីសមុទ្រមកខ្ទាតចេញមក10 20គីឡូឯទៅបងប្អូនគិតនឹងមិនណាផ្ទះនៅទឹកនឹងវាខ្ទាតចេញពីសមុទ្រហើយវាហូរទៅវិញទេតា មែនទេពេលដែលរលកអានឹងដូចទឹកនៅក្នុងឆ្នាំងយើងដាក់ដុំថ្មទៅវាខ្ទាតហើយយើងដកដុំថ្មវាធ្លាក់ទៅវិញទឹកវាព្យុះរំជួយ នៅក្រោមបាតសមុទ្រទៅនាំឲ្យទឹកសមុទ្រនឹងវាវាវារង្គើដល់វារង្គើទៅទឹកសមុទ្រនឹងវាបាញ់ចេញមកប្រហែលជា2 3គីឡូពីថា5គីឡូចុះមានកន្លែងខ្លះ5គីឡូទីក្រុងកំពង់សោមមានស៊ូណាមីគឺទាំងអស់ទឹកសមុទ្រវាមកហើយ វាក្រោយទៅទៅវិញតាវាចូលសមុទ្រវិញវាចូលសមុទ្រវាវានាំវានាំឡាននាំម៉ូតូនាំអីទៅអាហ្នឹងណាគេឲ្យឈ្មោះស៊ូណាមិតាមភាសាជប៉ុនដោយសារវាកើតញឹកញាប់នៅប្រទេសជប៉ុនព្យុះស្អិតមានឈ្មោះទៅបងណាព្យុះទីហ្វុងព្យុះអីគេស្អីណាអាមេរិកគេដាក់ឈ្មោះឲ្យតើដោយសារនៅពេលណាគេដាក់ឈ្មោះគេស្គាល់ប្រភេទវាខ្យល់បក់មកពីទិសខាងណាលីណាសេរីដូមគេដឹងថាអានឹងបក់មក ប្រទិសខាងណាអូអានឹងអានឹងវាមានលក្ខណៈល្បឿនប្រមាណក្នុង1ម៉ោងអានឹងវាមានរយៈពេលប្រមាណអានឹងវាជឿនវាគ្រប់បណ្ដប់ទៅលើអីអានឹងគេឲ្យឈ្មោះវាចំណាំងគេដាក់អានឹងទី1ទី1គឺព្យុះនឹងវាចេះស្រាប់តែ2 4 5ឆ្នាំក្រោយមកវាមានអានឹងមួយទៀតគេថាអូអានឹងប្រភេទដដែលទេអញ្ចឹងគេអាចការពារបានគេប្រាប់មុនព្យាករថាអូនឹងមានឈ្មោះទីហ្វុងឈ្មោះទីព្យុះកុកនេះមុនព្យុះខ្លះខ្មែរយើងក៏មានឲ្យឈ្មោះដែរព្យុះខ្លះមានព្យុះមានទឹកព្យុះខ្លះព្យុះកន្ត្រាក់ព្យុះខ្លះគេហៅថាព្យុះ ស្អីផ្សេងផ្សេងទៅឲ្យឈ្មោះខុសគ្នាអញ្ចឹងនៅពេលណាគេឲ្យឈ្មោះអញ្ចឹងដើម្បីគេស្រួលការពារតែរផ្ជុះទីហ្វុងជាទូទៅតែងតែមានទឹកមកជាមួយណាអត់ព្យុះអីផ្សេងទៀតគេប្រកាសថានឹងមានព្យុះអីចឹងទៅអត់មានទឹកអាហ្នឹងគូលបើកលបាញ់ប៉ោងដួលខ្ទេចបងអត់មានទឹកទេអត់មានគេហៅថាមានទឹកចំនួនមានភ្លៀងធម្មតាព្យុះតែងតែមានភ្លៀងគាត់ថាភ្លៀងអត់បណ្ដាលិចទេគាត់ទៅថាធ្វើឲ្យមនុស្សនឹងឡាននឹងក្លប់កាត់ផ្កាចឹងទៅអាហ្នឹងគេមានឈ្មោះរបស់គេទៀតអាហ្នឹងគេហៅថាលក្ខណៈវិទ្យាសាស្ត្រ នឹងអានឹងខ្ញុំគាត់តែចង់ជម្រាបបងប្អូនទេបាទនេះហើយណា សាររបស់ខ្ញុំនិយាយនេះខ្ញុំមិនមែនជាព្រះវិស្ណុអីទេខ្ញុំគ្រាន់តែចង់និយាយឲ្យ មនុស្សមួយចំនួនមកប្រឆាំងទេតើនេះបើខ្ញុំថាខ្ញុំជាព្រះវិស្ណុអវតាររបស់ព្រះវិស្ណុហើយខ្ញុំព្យាករថា ភពផែនដីទាំងមូលនឹងមានព្យុះភ្លៀងផ្គររន្ទះយ៉ាផែនដីណាវាអត់មានហើយ មាន ទឹកជំនន់អាផែនដីណាវាអត់មានហើយនៅនេះគាត់ល្ងីល្ងើម៉ែហើយខ្ញុំនិយាយថា ចាប់ពីថ្ងៃនេះតទៅយូអៀងសត្វលោកនឹងកើតស្លាប់ជារៀងរាល់ថ្ងៃអាហ្នឹងវាត្រូវចេះតរនឹកទីរណែរនឹករលុយឃើញតែខ្ញុំថាបែរមានអ្នកខ្លះទៅដេកស៊ីច្បាស់ជាអស់លុយព្រំ ព្រមដេញបដាបដាឲ្យជាវិចិត្រអញ្ចឹងប្រិយមិត្តអត់មានអីទេនៅក្នុងប្រធានបទទី2នេះគ្រាន់តែជាប្រធានបទកំសាន្តតែប៉ុណ្ណោះហើយសូនរាមមិនមែនជាអវតារព្រះវិស្ណុអីទេខ្ញុំគាត់នៅនិយាយហ្នឹងចង់ឲ្យបងប្អូនយើងមួយចំនួនហ្នឹងគាត់ទៅឆ្ងល់ប្រឆាំងជាមួយខ្ញុំតែមកអវតារព្រះវិស្ណុមិននិយាយចឹងនិយាយចឹងបងប្អូនមិននិយាយព្យាករទឹកលិចពិភពលោកវាតែលិចឯណាសល់តែភ្នំពូលានបងប្អូន ដល់ទៅមែនទេហើយទឹកចេញពីលឿមមកចេញពីក្នុងដីចេះតែនិយាយតែប្រទេសតែប្រដាស់អាហ្នឹងឯងខ្ញុំតែជំនឿឈួតណាជំនឿឈួតណាអាហ្នឹងដោយសារដោយសារហ៊ុនសែនគាត់ឲ្យធ្វើដើម្បីចំណេញទេអីនេះកៅប៉ុន្តែអីវាខាតប្រយោជន៍អ្នកជឿវាដូចជាជនរងគ្រោះឲ្យសូនតារាទៅសង្គ្រោះទេមុននឹងបញ្ចប់មានប្រិយមិត្តម្នាក់គាត់សួរខ្ញុំមិនម្នាក់ទេបែរជា2 3នាក់ម្នាក់ខ្ញុំឆ្លើយក៏គ្នាម្នាក់ទៀតក៏សួរខ្ញុំថាឯងដូចជាប្អូនគាត់ក្មួយគាត់មិនដឹងទេគាត់ងុកងុល ជាមួយនឹងព្រំញីហើយហើយជឿហើយខ្ញុំបញ្យលស្ដីឲ្យថាម៉េចក៏វាមិនស្ដាប់ដែរវាងប់ងល់លោកគ្រូឆ្លើយថាម៉េចរមេតាអ៊ុំខ្ញុំក៏ប្រាប់ថាកុំបង្ខំគាត់ឲ្យគាត់ទៅតាមដំណើរទៅ បន្តិចទៀតគាត់នឹងដឹងខុសហើយជាទូទៅច្រើនតែក្មេងៗដែលអត់ស្គាល់សង្គមហើយស្ដាប់តែមួយចម្រៀងទីចូលចំណុច1ចំណុចទី1ចំណុចទី2ខ្ញុំប្រាប់ថាឲ្យស្ដាប់សូនតារា បើគាត់មិនស្ដាប់ឲ្យគាត់ចូលប្រឆាំងក៏ដោយគាត់ចូលជេរក៏ដោយវណ្ណរីបងប្អូនណាចូលប្រឆាំងក៏ដោយចូលជេរក៏ដោយស្ដាប់សូនតារា គឺត្រូវបានសង្គ្រោះបងប្អូនហេតុអីពីព្រោះនៅ ក្នុងចំណោមទាំងអស់នឹងអ្នកណាដែល ដែលខឹមវាសនាហាមដាច់ខាតសំបីតែបដិជគុណសានសុជាបដិជគុណគូសុភិបក៏ខឹមវាសនាអត់ហាមដាច់ខាតដែរប៉ុន្តែរឿងសូនតារានេះមួយគឺហាមដាច់ខាតមិនឲ្យ ស្ដាប់តែហ្មងមូលហេតុអីខ្ញុំជាឆ្នាំសម្លាប់ដេរោគព្រំសឹងប៉ុណ្ណា ពួកមានអ្នកណាដឹងច្បាស់ជាងគឹមវាសនាទេ មនុស្សដែលស្ដាប់សនតារាច្រើនតែត្រូវបានសង្គ្រោះវាឆ្នាំអញ្ចឹងឆ្នាំសម្រាប់សង្គ្រោះណែពួកលងីលងើនៅក្នុងអាយ៉ងជួងបើអ្នកណាសួរក៏ដោយនិយាយមួយម៉ាត់ស្ដាប់សនតារាចប់ឲ្យតែថាស្ដាប់សនតារាហើយណាបងប្អូនខ្ញុំធ្លាប់និយាយប្រហែលដងរឿងថា បងប្អូនដូចយន់អញ្ចឹងហើយក៏មានបងប្អូនគាត់ខមមិននៅក្នុងនេះច្រើនដែរ ក៏តើលោកគ្រូធ្វើតាមលោកគ្រូគឺដូចលោកគ្រូថាចឹងមិនបងប្អូនចូលក្នុង page កមិសនាឬក៏ page ក៏ដោយបងប្អូនខមមិនតែឈ្មោះសូនតារាដាក់រូបថតសូនតារានិយាយទស្សនៈសូនតារា block គេ block ចោលបាត់លើហ្នឹងគេ block ចោលបាត់កុំចង់លេងជាមួយឲ្យសោះអញ្ចឹងមិនបងប្អូនគឹមលីអ៊ីវបើគាត់ហាមបើខឹមវាសនាហាមអ្នកណា មានន័យថាអ្នកនឹងហើយជាឆ្នាំដែលណែសម្រាប់មេរោគបោករបស់ព្រំយីយងនោះលាវបូរីអញ្ចឹង ចម្លើយរបស់ខ្ញុំបងប្អូនខ្ញុំជឿថាបងប្អូនប្រហែលជាចង់សួរខ្ញុំឆ្លើយទុកឲ្យហើយទៅហើយនៅក្នុងនេះច្បាស់ជាមានបងប្អូនខ្លះមានប្អូនមានពូមានក្មួយមានម៉ែមានពុកណាមានអ៊ំមានសាច់ញាតិណែថាហេឥឡូវនេះមនុស្សងប់ងល់នឹងខឹមវាសនាហើយណាព្រោះងប់ងល់ជាមួយយ៉ងជួងហើយតើដំណោះស្រាយធ្វើម៉េចចម្លើយរបស់សូនតារា គឺមានតែម្យ៉ាងទេឲ្យពួកគេស្ដាប់សូនតារា ហើយបើគេមិនស្ដាប់បើគេមិនស្ដាប់ធ្វើម៉េចបើគេបដិសេធបដោយតាមនឹងទៅហើយមនុស្សកុំព្រួយបារម្ភបងប្អូនមនុស្សនៅលើផែនដីនេះប្រភេទអីក៏មានដែរនៅស្រុកឥណ្ឌាមនុស្សដែលយកអាចគូធ្វើព្រះថ្វាយបង្គំអាចគូកើតប៉ក់ទៅថ្វាយបង្គំ3 4ដងក៏មានរឿងជារឿងធម្មតាទេណារឿងមនុស្សចម្លែកនៅលើលោកនេះវាអត់ចេះអស់ទេ យើងមិនអាចទៅសម្លាប់ខួរក្បាលមនុស្សបានឡើយអញ្ចឹងវាមានតែចម្លើយតែម្យ៉ាងទេទៅ ស្ដាប់សូនតារាស្ដាប់សូនតារាត្រូវបាន សង្គ្រោះបុផានិខេមប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាញឹមកកដាស៊ីទីស្រាតខោជន់ផ្ដាច់ការដុកចិន្តាផ្លាស់ប្ដូរផ្នត់កំណត់យើងចូលទៅដល់របៀបព្រះចុងក្រោយសំណួរចម្លើយនិងបញ្ហាផ្សេងផ្សេងបាទបេះដូងស្មោះត្រង់នឹងហើយពិតជាត្រូវណាស់បងប្អូន ខ្មែរយើងមាន ខ្លះមានចំណុចមួយ ពេលដែលខឹងកូន ទៅជឿព្រំព្រំព្រំបោកគឺពេលដែលមកផ្ទះវិញវាយស្ដីបដៅខុសហើយមិនត្រូវទេមនុស្សពេលដែលវាយស្ដីបដៅមានសម្ពាធផ្លូវចិត្តអាចនាំឲ្យគេសម្លាប់ខ្លួនបានត្រូវណែនាំឲ្យពួកគេស្ដាប់សូនតារាចំណុចទី1 ចំណុចទី2ត្រូវនិយាយភាសាហេតុផលកុំជេរបចោលពីព្រោះបងប្អូនខ្ញុំនិយាយបែបវិទ្យាសាស្ត្រមួយ ហើយវិទ្យាសាស្ត្រវាឆ្លុះបញ្ចាំងពីតតភាពទូទៅ វាមិន100%ទេប៉ុន្តែវាឆ្លុះបញ្ចាំងពីពីសច្ចធម៌ការពិតទូទៅឧទាហរណ៍ថា ពេលដែលខ្ទះឆាខ្ទះឆាយើងកំពុងតែក្តៅក្រហមយើងប្រៀបធៀបទៅនឹងជំនឿរបស់មនុស្ស ទៅលើបកគលទុច្ចរិតហ្នឹងដូចជាខ្ទះឆាមួយដែលដុតឡើងក្តៅក្រហមមិនមែនឆាមិនមែនឆាធម្មតាដាក់ក្នុងភ្លើងពូវាសុបវាសុបវាក្តៅឡើងក្រហមឆេះហ្មងដូចមាសហ្មងហើយបើសិនជាបងប្អូនយកខ្ទះនឹងចេញពីភ្លើងហើយយើងយកទឹកទៅចាក់លើវាវានឹងប្រេះបែកហ្មងណាវានឹងប្រេះបែកហ្មងប៉ុន្តែបើសិនជាយើងទុក ឲ្យវាត្រជាក់តាមសច្ចធម៌តាមវានឹងត្រជាក់ដុំដែកដែលកំពុងតែក្តៅយើងកាន់វារលាកបើយើងយកទឹកត្រជាក់វាប្រេះបីយើងចង់ឲ្យវាត្រជាក់ព្រាមមិនបានទេអញ្ចឹងអ្នកដែលត្រូវបានកូនយកមកពីណេះចាញ់បោកព្រំឬក៏លងីលងើនឹងគឺត្រូវចេះនិយាយពាក្យផ្អែមល្ហែមរកវិធីសាស្ត្រអប់រំណែនាំដោយ ពីរោះពីព្រោះពួកនោះវាខ្វះអានោះណារឿង អសរោះជេរបចោគឺទទួលបានវិខឹមវាសនាគ្រប់គ្រាន់ហើយហើយវាកំពុងតែក្តៅណាស់យើងយកដៃយើងយកទឹកត្រជះគឺវាបែកមនុស្សអាចគិតខ្លីហើយអត់បានផលទៀតចឹងបានជាសូនតារាបងប្អូនយើងគាត់សួរនេះខឹមសានរឿងនឹងខ្ញុំថាបណ្ដោយតាមកម្មគាត់ថាទី1ស្ដាប់សូនតារា យើងប្រាប់ប៉ុណ្ណឹងបើគាត់ចង់ស្ដាប់គឺស្ដាប់ហើយស្ដាប់សូនតារា គឺវាហេតុផលសច្ចធម៌ត្រូវបានសង្គ្រោះណានេះ បើមិនស្ដាប់អានឹងធម្មតា ហើយធម្មតា យើងត្រូវគិតថានៅក្នុងពិភពលោកយើងនេះមនុស្សវាមានគ្រប់ប្រភេទនឹងឯងណាយើងគុំទៅបង្ខំមនុស្សគុំបង្ខំឲ្យសោះចំណុចទី1បើយើងយកមកព្យាយាមណែនាំនិយាយហើយគុំទៅជេរគុំទៅស្ដីគុំទៅបចោគុំទៅអីគ្នាមែនទេហើយអាពាក្យស្ដីជេរបចោនឹងអត់មានទៅជឿឲ្យមនុស្សដឹងខ្លួនដោយសារសម្ដីរបស់ម៉ាត់ទេបងប្អូនណាអត់ណា ពួកនោះវាលងងាប់វាក្តៅយូរហើយអត់មានដោយសារតែអត់មានដោយសារសម្ដីមួយម៉ាត់ធ្វើវាស្រឡះឆឹងទៅឈប់ចាញ់បោកខំវាសនាអត់មានអាចមួយម៉ាត់បានទេពេលវេលានិងការយកចិត្តទុកដាក់គឺជាឱសថជាពិសេសពេលវេលាឃើញទេហើយកុំឲ្យសោះឆុងឆាំងវាយកាត់ចាក់វាយបតប់ជាប្រចៅប្រយ័ត្នវាទៅចងកងាប់បាទគីមអង្គរងអង្គរតនៈអាគីមអែងរតនៈឲ្យស្ដាប់រហូតនឹងគ្រប់ត្រមកសុខ សង្គមសិក្សាមិនល្អត្រូវវងចាប់ជេរគ្នាទៅវិញទៅមកមិនល្អទេ បាទ strong grill ពិតណាស់ប្រជាជនខ្មែរមានតែជេរបាទពេលបានកូនយកមកវិញជេរស្ដីបដៅឲ្យរៀនអានឹងវាមិនរៀងទេណា វាអត់តតាំងជាមួយយើងមែនតែវាទៅចងកហ៎ វាទៅវាទៅលៀបតាមសម្រាប់ខ្លួនណាចំចងកមកនេះខ្លះវាម៉ែអត់គុណមនុស្សគុំវិជាគឹមវាសនាចូលនោះវាមិនចងកវាយកកបិតដេញកាត់ម៉ែវិញវាថាម៉ែឯងហ្នឹងគឺអសិលធម៌ត្រូវធ្វើល្អជាងកូនម៉ែអីអត់មានគុណអញ្ចឹងសំងាប់ចឹងហើយអើចប់កាត់ម៉ែកាត់ឪហើយបានថាយល់ព្រំអានឹងចប់អាច មានមនុស្សប្រភេទចឹងពោះត្រូវតែមានហើយបើមនុស្សអត់រកចិត្តមនុស្សអត់ឡប់សតិมันអាចទៅនៅក្បែរជាមួយមនុស្សរកចិត្តបានទេតែនៅមនុស្សស្អាតស្អំបានទេបាទរំមេត្តាអ៊ុំ time and patience បាទ times and patience are virtue បាទអានឹងគឺជាគុណធម៌មួយ ត្រឹមត្រូវហើយមែនទេបាទគេហៅ ថាពេលវេលា និងការអត់ធ្មត់គឺជាគុណធម៌អានឹងគឺវាព្យាបាលវាព្យាបាលទាំងយើងព្យាបាលទាំងមនុស្សផងយើងសម្របមួយមួយទៅឲ្យកូនចាប់ផ្ដើមឪពុកម្ដាយណាចាប់ផ្ដើមនិយាយហេតុផលវិញហេតុអីកូនឯងបញ្យលឧទាហរណ៍ថាទឹកលើចេះចេះសួរសំណួរវាដើម្បីវាចាក់ដើម្បីចាក់ណា ជាពិសេសឪពុកម្ដាយវិធីសាស្ត្រមួយដែលសម្រាប់អ្នកនេះសង្គ្រោះកូនចេញពីការចាញ់បោកព្រំគឺចេះសួរសំណួរគឺទៅចេះសួរសំណួរវាឧទាហរណ៍ថាទឹកលិចអើបើទឹកលិចណាបើមនុស្សនៅក្រុងភ្នំពេញទាំងអស់គេជឿហើយបើគេទៅ តាមកូនឯងតើវាទៅនៅតាណាមែនទេមួយគាត់ឆ្លើយគេថាអីអានឹងគេទៅទៅសមាជិកទេអើបើទៅសមាជិកគេព្រមសង្គ្រោះលោក អញ្ចឹងមានន័យថាព្រំនឹងមិនសង្គ្រោះលោកទេសង្គ្រោះសមាជិកនឹងអនុញ្ញាតឲ្យមនុស្សនៅស្អប់ផែនដីនឹងរំលាយផែនដីមួយទាំងមូលអ្នកកូនឯងសបាយទេនេះគេកូនឯងចូលនឹងដើម្បីគុណធម៌លះបង់អញមិនអាត្មានិយមហ៎ហេតុអីគោសុកចិត្តបណ្ដាលឲ្យមនុស្សជុំវិញពិភពលោករាប់ពាន់លានអ្នកលិចទឹកស្លាប់រស់តែកូនឯងប្រមាណអ្នកតែរស់ទៅអីកូនបាទណាកូនឯងសบายចិត្តទេឃើញគេស្លាប់អស់ គេជឿថាអញ្ចឹងឲ្យវាទៅអើបើវាទៅតើវាបានកន្លែងណាដាក់កូនមកចំការហ្នឹងគាត់ជួអាចអប់ក្បាលព្រំកូនបានហើយកូនហ្នឹងត្រូវឲ្យវាឆ្លោយអញ្ចឹងម៉ែឪណាដែលមានកំហឹងខឹងកូនពេលដែលបានស្ដាប់សូនតារាត្រូវកែអត្តចរិតភ្លាមជាពិសេសសម្ដៅទៅលើអេរិយាប័ត្រត្រូវចេះចោទសួរខ្ញុំឃើញវីដេអូស្ត្រីម្នាក់គាត់តតាំងជាមួយម្ដាយគាត់ ហើយយបងប្អូនណាធ្លាប់ឃើញដែរម្ដាយគាត់គាត់ទៅសរសេរពាក្យខឹមវាសនាទៅជាប់អញ្ចឹងគាត់ស្មានកូនគាត់គាត់តតាំងជាមួយម្ដាយគាត់ដោយហេតុផលដោយហេតុផលនិងដោយសំណួរត្រូវតតាំងដោយហេតុផលដោយសំណួរដោយជេរបចោតតែឯងអញខំបកើតមកអាកូនចោលមកសៀតឯងគាត់ល្ងីល្ងើល្ងងអានឹងវាអត់ចូលទេវាមានតែចូលចងកងព្រោះគ្នាវាល្ងងមែនណាពូកាហេងបាទ អឹមអឺសាលីនតាន់បាទពូកាហេងវិធីល្អកាពិតគឺអញ្ចឹងបងប្អូនណាត្រូវចោតសួរវាឆ្លើយវិញវាឆ្លើយថាម៉េចដូចខ្ញុំនិយាយមិញហ្នឹងនិយាយថាបើផានីកេនិយាយថាបើទឹកលិចអាយបកូនឯងទឹកលិចទាំងអស់ទៅមនុស្សគេភ័យគេទៅនឹងគ្រប់គ្នាមានកន្លែងណានៅគាត់ឯងសម័យសម័យមើលមែនទេវាថាអីគេឲ្យទៅសមាជិកអើចាំបកូនឯងគេទៅនឹងអត់អាត្មានិយមវាចូលទៅលះបងអញកុំឲ្យអញក្រាស់ ណាណាហើយបើកូនឯងទៅរស់តែគ្នាប្រហែលអ្នកហ្នឹងហើយចុះកូនឯងសុបាយឃើញទេណាឈរនៅកោះមួយដែលឃើញមនុស្សទូទាំងភពលោកលេចទឹកស្លាប់តើមានគុណធម៌អីកូនហើយសង្គ្រោះលោកយ៉ាងម៉េចអាហ្នឹងគេថាអីគេតែពូព្រំគាត់ថានៅសង្គ្រោះលោកទៅ ពេលដែល ពេលទឹកលិចហៅឈ្មោះគាត់ទៅពេលហ្នឹងគាត់មានជៀកជៀកទឹកដៃទឹកភ្នែកទឹកតិចទឹកដាលីអ៊ុយគាត់អាចទៅសង្គ្រោះឲ្យបានអើបើសិនជាមានតិចទឹកដៃទឹកចាំបាច់តែទៅចំការអីកូនណាកូនឯងទៅរៀនធម្មតាទៅបានហើយ ខ្លួនឯងទៅរៀននៅកូរ៉េទៅធ្វើការនៅកូរ៉េអ្នកនៅកូរ៉េនៅកូរ៉េអ្នកនៅជប៉ុននៅជប៉ុនអ្នកនៅវិទ្យាល័យនៃហ៊ុនសែនស្អាងនៅតែស្អាងនឹងទៅបានហើយមិនចឹងអាចាំបាច់ទៅចំការទៅអីព្រោះភ្នែកទឹកត្រជាទឹកពេលតើកូនឯងពិចារណាមើលបើសិនជាគាត់អាចសង្គ្រោះលោកមួយទាំងមូលបានពេលទឹកលិចកូនឯងនៅផ្ទះនឹងចាំបាច់ទៅនឹងទៅហិតអាចគ្នាទៅអីហាហាអានឹងណាវាត្រូវវាត្រូវតែចោតសួរចេះចោតមានពេលខ្លះមនុស្សភ្លឺនឹងសំនួរហ្នឹងភ្លឺនឹងឆ្លើយ អើ vậy បើមនុស្សនឹងវាមិនមែនជាខួរក្បាលដាក់សម្រាមមែនវាច្បាស់ជាភ្លឺហើយវាឆ្លើយគាត់ចេញវាឆ្លើយឡើយវាបងប្អូនឆ្លើយតែម៉េចអានឹងឆ្លើយតែម៉េចបងប្អូនយកសម្ដីសូនរាទៅសួរវាឆ្លើយជាមួយឆ្លើយតែម៉េចមែនទេអានឹងបើសិនជាភ្នែកទឹកជាទឹកសង្គ្រោះលោកមែនចាំបាច់ទៅចំការប្រអីហើយជិះសួរទៅចំការទៅអីប្រយ័ត្នដេញវាវិញណាមិនអស់បាយស៊ី គឺវាតើតែមានផលប្រយោជន៍អ្វីមួយនយោបាយអ្វីមួយឬក៏ធ្វើតាមខ្សែញាក់របស់អ្នកណាម្នាក់មានន័យថាជួការហ៊ុនសែនធ្វើឲ្យវាកលុកស្ថានភាពបង្វាយសភាពការអីចឹងទៅបានវាទៅបានបើអត់គឺវាអត់ហ្នឹងណាអញ្ចឹងប្រិយជីវិតមើលទៅគឺបាទខាត់សៀបបាខឹមភត្រាអត់មានទេពៅមហារាជមកឆ្ងាញ់បាទពីមុនជឿលើស្អប់ ពួកលោកឯងណាគាត់ចង់សំអត្រូវឲ្យបាទទៅស្អប់គំវាសនាគឺជារឿងត្រូវស្អប់អំពើល្អបានបនជូកលៀងលោកចាស់ហើយកុំភ្លើពេកបាទយកសំណួរសូនតារាថាទៅជិះប្រកបមិនយល់ប្រកបមិនយល់មានន័យថាកូនយើងកើតមកសមត្ថភាពគ្នាមានប៉ុណ្ណឹងនេះមនុស្សយើងកូនកើតមកមិនប្រសពដូចកាន់បំណប់ហ្នឹងថាកើតមកឈួតក៏មានបាទណា Delis Orient អ្នកខ្លះកើតមកអត់គ្រប់ទឹកក៏មានអញ្ចឹងយើងចាត់ទុកថាកូនយើងអត់គ្រប់ទឹកទៅ បើវាទៅជឿឃើញវាសនាយើងចាត់ទុកថាអញមានកូនម្នាក់កើតមកគ្រប់ទឹកវាជារឿងធម្មតាទៅបើកោគ្នាអត់គ្រប់ទឹកយើងទៅបង្ខំឲ្យគ្នាគ្រប់ទឹកអាម៉េចបើគ្នាមានទឹកគ្រប់គ្រងនេះពិចារណាសម្ដីរបស់យើងហើយអញ្ចឹងយើងធ្វើចិត្តកុំវាយតប់ប្រយ័ត្នមានវបដិសារីបាត់បង់កូនពួកពួកនឹងល្ងីល្ងើនៅវាសម្លាប់ខ្លួនឥឡូវហ្នឹងបាទនេះស្ទើរតែស្ដាប់សូនតារាវាកើតទៅជាសេចក្តីអ្នកដែលចិត្តស្លាប់ត្រូវជារស់អ្នកដែលអស់សង្ឃឹមទៅជាមានសង្ឃឹមបាទណា អ្នកដែលកើតទុកទៅជាសបាយអ្នកដែលមានក្តីខ្វល់ខ្វាយទៅជាសុភមង្គលអញ្ចឹងបានជាទូរទស្សន៍សូនតារាស្ថិតនៅក្នុងដួងចិត្តរបស់មនុស្សជាច្រើនណាដោយសារវាជាការព្យាបាលនៅរោគណាព្យាបាលនៅរោគអត់សុខរបស់មនុស្សផងដែរវាមិនត្រឹមតែនេះទេប៉ុន្តែបើស្ដាប់គំនិតស្នានោះអត់ប្រត់ប្រាស់ម៉ៃអើកើតនៅសេចក្តីវិនិច្ឆ័យកើតនៅសេចក្តីទុកឆ្លោះទាស់តែងគ្នាបងប្អូនស្ដាប់ខ្ញុំមិនដែលឆ្លោះទាស់តែងមួយណាបាទវាកើតនៅសេចក្តីចម្រុងចម្រើនអានឹងបានបននេះអាធម្មទានណា អញ្ចឹងវាអត់មានអីទេណាបើសិនជាកូននឹងវាយើងត្រូវចាត់ទុកថាកូនវាត្រូវតែមានកូនខ្លះគ្រប់ទឹកកូនខ្លះមិនគ្រប់ទឹកវាជារឿងធម្មតាបើគ្នាមិនស្ដាប់ហេតុផលហើយមានតែគ្នាមិនគ្រប់ទឹកអាហ្នឹងយើងបលែងគ្នាទៅតាមពេទ្យឈួតហ្នឹងទៅយើងចាត់ទុកថាកន្លែងគឹមវាសនាជាមណ្ឌលមនុស្សឈួតដែលទៅបដុំគ្នាប្រភេទមនុស្សឈួតហើយយើងតាមហ្នឹងទៅមានអីទេនៅពេលណាដែលគឹមវាសនាអស់លុយដេញយើងឈប់ឲ្យលុយទៅវាចង់ទៅរយរទៅឧទាហរណ៍ចេះ បើថាជប់ឲ្យជប់ឲ្យលុយទៅបើឯងថានឹងរស់អត់លុយបានទៅចំការរស់ទៅខ្ញុំខំស្នាដេញមកវិញដេញមកផ្ទះបាយយើងឲ្យបាយស៊ីនេះនេះបើទៅបើទៅនឹងគេឲ្យលុយទេអត់មានផ្ញើលុយទេទាំងអស់អានឹងចាប់ចឹងណាវិធីសាស្ត្រនឹងដែលជាវិធីសាស្ត្រមួយឪពុកម្ដាយបាទពុកម៉ែបងប្អូនទាំងអស់បាទសេរណាអ៊ូដែលបានលើហើយចាំក្រីត្រីយល់ហើយកុំជេរប្រចោគ្នាប្រយ័ត្ននៅមានប្រតិសារីចឹងប្រិយមិត្តអធិមុតៈឯសារតែពេលវេលាមានកំណត់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 ស្រាតខោជន់បដិការផ្លាស់ប្ដូរផ្នែកកំណត់យើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានិងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី